ណាជាបឋមខ្ញុំកណាសូមនមស្ការថ្វាយគុំចំពោះគុណចាស់វិធារានធារៈគ្រប់ព្រះអង្គសូមចម្រើនពរលោកលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយចេញពីមជ្ឈមណ្ឌលឧបធម៌កម្មទីក្រមវត្តអតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អានថ្ងៃនេះគឺថ្ងៃសៅរ៍3កើតខែខែច័ន្ទឆ្នាំខាលចត្វាស័កពុទ្ធឆ្នាំថោះ បញ្ញស័កពុរសករាជ2566ត្រូវនឹងថ្ងៃទី22ខែមេសាឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិសម្លេងយុវសម្លេងសិទ្ធិមនុស្សដើម្បីពលរដ្ឋខ្មែរក្រមជាកម្មវិធីប្រចាំថ្ងៃសៅរ៍និងថ្ងៃអាទិត្យហើយយើងនៅមានវេទិកានេះហៅវាគ្មិនចូលរួមក្នុងឱកាសនេះបានតែមួយអង្គគឺសូមស្វាគមន៍ប្រិយមិត្តអង្គមកជួយជម្រាបគុណចាស់វិរិយៈធម្មោទាំងសុខសប្បាយទាំង ណាសុខសប្បាយណាណាណាសុខសប្បាយអឺថ្ងៃនេះគុណចាស់កណាបានទទួលព័ត៌មានពីការចូលរួមរបស់សហព័ន្ធរបស់យើងចូលក្នុងកម្មវិធីវេទិកាចន្ទ្រៃស្ដីពីបញ្ហាសិទ្ធិបញ្ហាជនជាតិដើមហៅកាត់ថា UNPFII យើង បានទទួលព័ត៌មានមកហ្នឹងហាក់ដូចជាមានព័ត៌មានចម្រង ចម្រាស់គួរឲ្យចាប់អារម្មណ៍ ដោយសារតែយើងបានចូលរួមប្រជុំនៅក្នុងអង្គការវេទិកាអចិន្ត្រៃយ៍ស្ដីពីសិទ្ធិសិទ្ធិបញ្ហាជនជាតិដើមហ្នឹងយើងឃើញមានព័ត៌មាន VOKK បានបដែតមកយើង បាន ស្រង់យកនៅព័ត៌មាននេះយកមកពិភាក្សា គ្នាហើយមុននឹងចូលក្នុងកិច្ចពិភាក្សាយើងនឹងចាក់វីដេអូឲ្យគុណចាស់ជួយបកស្រាយតើក្នុងវីដេអូមួយមួយហ្នឹងមានអត្ថន័យយ៉ាងណា ហើយនឹងបកស្រាយទៅតង់បញ្ហាក្តៅហ្នឹងប៉ុន្តែមុននឹងនេះគុណចាស់ធ្វើសេចក្តីផ្ដើមនេះទៀតថាស្វាគមន៍ទីមកទៀតព្រោះណាម៉ាស្ការបងគ្រូម៉ាស្ការប្រណត្រ័យនិងម៉ាស្ការគុណចាស់គ្រប់ព្រះអង្គជាពិសេសសំណាក់សັດសំណាក់ផ្នែកក្រោមទាំងអស់យុវសំណាក់របស់យើងអីហ្នឹងនឹងចំណាត់ពរញាតិញោមទាំងអស់ ដែលនៅមាតុភូមិព្រឹត្តិការណ៍មួយថ្មីដែលព្រះអង្គគ្រូបានលើកឡើង ខ្ញុំកណាអរគុណច្រើន នេះគឺជាសកម្មភាព ជាប្រចាំឆ្នាំហៅថា នៅក្នុងអឺយើងនិយាយម្យ៉ាងទៀតថាចូលទៅក្នុងអឺប្រកតិតិនណា ប្រកតិកិនការងារជាប្រចាំរបស់សហព័ន្ធនឹងផ្នែកខាងនយោបាយឋានកិច្ចការបរទេសជាមួយនឹងឧត្តមប្រឹក្សាពិសេសរបស់យើង ហើយនឹងក្រមយុវជន បាទនឹងក្នុងក្រម3ក្រមហ្នឹងទទួលបន្ទុកផ្នែកកិច្ចការបរទេសផ្នែកតំណាក់តំណងអន្តរជាតិមានលោកម៉ៅមនី ជាអ្នកទទួលបន្ទុកដឹកនាំលោកស្រីគៀងសុធី ហើយនឹងលោកដំប្រឹក្សាលោកដុកទ័រ Joseph Cooper អញ្ចឹង3អ្នកហ្នឹងជាអ្នកទទួលបន្ទុករៀបចំនៅកិច្ចការតំណែងបរទេសទាំងឡាយជាពិសេសជាមួយនឹងអង្គការសហជីវជាតិដែលជាស្ថាប័នអាចជួយពំនាំនៅបញ្ហាជនជាតិដើមដែល ត្រូវរងការជិះជាន់ធ្វើបាបអំពី រដ្ឋាភិបាលជាអាណានិគមមកលើខ្លួនបច្ចុប្បន្នហ្នឹងជាពិសេសយើងខ្មែរក្រមយើងហ្នឹងកំពុងរងនៅការគៀបសង្កត់ធ្វើបាបច្រើនណាណាទេដូច្នេះវេទិកានេះសំខាន់ហើយដោយអង្គគ្រូបានលើកឡើងអញ្ចឹងយើងហៅកាត់ថា PFII អក្សរពេញហៅថា Permanent Forum for Indigenous Indigenous Issue ណាទេ យើងថាវេទិកាអចិន្ត្រៃយ៍ស្ដីអំពីបញ្ហាជនជាតិដើមនឹងយើងលើកយកនៅគ្រប់ជនជាតិដើមទាំងអស់ដែលស្ថិតនៅក្រោមអាណានិគមនៃប្រទេសមួយមួយហ្នឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលមួយណានោះ អឺដូចយ៉ាងយើងខ្មែរក្រោមអញ្ចឹង នៅក្រោមអាណានិគមពីពីបារាំងមកដល់រដ្ឋវៀតណាមសេរីពីរដ្ឋវៀតណាមសេរីមកដល់វត្តណារដ្ឋវៀតណាមកុំនេះហ្នឹងអញ្ចឹងជាដំណាក់កាលដំណាក់កាលអឺនិយាយដោយឡែករដ្ឋវៀតណាមកុំនេះនេះចាប់ដើមវាយដណ្ដើមពីរដ្ឋវៀតណាមសេរីហ្នឹងពី1975មកទល់បច្ចុប្បន្នហ្នឹង ហើយវាមានការជិះជាន់ធ្វើបាបរដ្ឋបတ်ទៅដល់ការប្រតិបត្តិវិស័យពុទ្ធសាសនា ទំនៀមទម្លាប់ប្រពៃណីការសិក្សារៀនសូត្ររបស់ខ្មែរក្រមហ្នឹងគឺថា មានសភាពធ្ងន់ធ្ងរកាន់តែធ្ងន់ធ្ងរទៅហើយជ្រៀតជ្រែកនៅក្នុង ស្ថាប័នពុទ្ធសាសនាគឺ វត្តអារាមរបស់ខ្មែរក្រមហ្នឹងឯងបច្ចុប្បន្នកំពុងធ្ងន់ហ្នឹងបានយើងបង្ហាញពីការតស៊ូខ្លាំងណាស់ ចឹងដូចគុណចាស់ហើយនឹងញាតិញោមទាំងអស់នឹងនឹងបានឃើញបន្តិចទៀតយុវជនរបស់យើងយុវតីយុវជនទាំងអស់ហ្នឹងដើម្បីនឹងថ្លែងតបទៅជូនជំរាបជូនទៅអង្គការសហជីវជាតិស្ថាប័នទាំងអស់ដែលគ្រប់ប្រជាសាស ហើយនឹងតំណាងរដ្ឋាភិបាលផ្សេងផ្សេងហ្នឹងដែលគេចូលមកស្ដាប់ហ្នឹងគឺថាយើងថ្លែងជាលក្ខណៈអន្តរជាតិលក្ខណៈពិភពលោកក្នុងអង្គការសហប្រជាជាតិតែម្ដងតែតើការយ៉ាងម៉េចមានការឆ្លើយយ៉ាងម៉េចមានការគ្រប់គ្រងយ៉ាងម៉េចអំពីមតិសាធារណៈហើយនឹងអំពីអង្គការផ្សេងផ្សេងដែលជាអ្នកសង្កេតការនៅក្នុងអង្គការសហជីវជាតិនឹងយ៉ាងណានឹងបានជ្រាបណាព្រះអង្គគ្រូមក អូខេអរគុណចាកណានឹងចាក់នៅខ្សែវីដេអូដែលយើងបានយកពីសារព័ត៌មានរបស់ VOKK របស់យើង ដើម្បីចាក់ផ្សាយឲ្យប្រិយមិត្តរបស់យើងបានឃើញ នៅព័ត៌មានទាំងអស់ហ្នឹងឥឡូវសូមជូននៅជួនអីថែមដែរថាខ្សែវីដេអូហ្នឹងគឺភ្នាក់ងាររបស់យើងដែលសមាជិកសមាជិការបស់យើងដែលទៅចូលរួមហ្នឹងគឺថារៀបចំ ដើម្បីនឹងថតទៅតាមចំណុចសំខាន់សំខាន់អ្វីដែលពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកដីកម្ពុជាក្រមរបស់យើង ហើយនឹងបញ្ហាដែលប្រជាពលរដ្ឋខ្មែរក្រមរបស់យើងនឹងកំពុងជួបប្រទះហើយមានការគ្រប់គ្រងយ៉ាងណានឹងគ្នាយើងនឹងរៀបចំកម្មវិធីនឹងកាត់កាត់តថតទៅតាមវគ្គតាមវគ្គរបស់នឹងដើម្បីយកមករៀបចំជួបផ្សាយជូននឹងណាអឺយើងបានចាក់នៅសំឡេង original សំឡេងគេហៅសំឡេងពិត មិនបានបកប្រែទេចាំអរគុណចាស់ជួយបកប្រែទៀតណាណាអរគុណចាស់សូមជូនទស្សនាដូចតទៅ Now has the floor. Thank you, Mr. Chairman, for allowing me this opportunity to continue the conversation by the mandate and multiple special procedures regarding the ongoing human rights violations perpetrated against our Khmer Krom people living in Vietnam and raised by multiple mechanisms. I want to express my deep concern about the recent events in Vietnam, particularly the forced confession letter of Khmer Krom activist Don Set. As you may recall, you have signed a joint accusation letter, AL VNM, May 2022, to Vietnam on October 18, 2022, but Vietnam has yet to respond. Since then, we have learned that the Khmer Rouge people have been organizing events to raise awareness of their fundamental freedoms and rights. On March 8th, the Khmer Rouge organized an event to celebrate International Women's Day, and more than 10 Khmer Rouge individuals who merely participated in this event were summoned for interrogation by Vietnamese authorities. Don said one of the human rights activists mentioned in the joint accusation letter was also summoned and detained for more than 24 hours for interrogation because of attending International Women's Day. In order to be released, he was forced to sign a false confession letter, which was written by the police, and was even forced to read the letter for the police in order to record it. This situation is deeply concerning, especially given that Vietnam is now a member of the Human Rights Council. It is unacceptable that Vietnam is using forced confession letters against the indigenous Khmer Krom people who are merely exercising their rights of fundamental rights of freedom of expression to organize and commemorate human rights days, recognizing our rights, which Vietnam should support and empower them. Therefore, I urge you to intervene and ask Vietnam to respect the fundamental rights of the Khmer Krom people. We call upon Vietnam to stop summoning the Khmer Krom activists for interrogation because they just organized or attended the International Women's Day celebration. We also urge Vietnam to respond to the joint accusation letter and to ensure the Khmer Krom's fundamental rights are respected and protected. And to start a relationship in good faith Please encourage Vietnam to recognize our rights to self-identification and recognize us as indigenous peoples of Cambodia Grom, our ancestral homelands where we have always lived since time immemorial. Som Akun, thank you. I thank the distinguished delegation for that statement. ព្រោះអញ្ចឹងយើងបកស្រាយនៅចំណុចនឹងបន្តិចទៅតើយុវតីកូនស្រី របស់លោកម៉ៅមនីនាងកញ្ញាម្នាក់ហ្នឹងហេតុអ្វីបានសហព័ន្ធរបស់យើងបណ្ដោះបណ្ដាលយុវជន ចូលទៅក្នុងវេទិកាចន្ទ្រៃរបស់ អង្គការសហជីវជាតិស្ដីអំពីសិទ្ធិជនជាតិដើមនេះស្ដីអំពីបញ្ហាជនជាតិដើមនេះអឺដើមចំខ្ញុំកុណាសូមថ្លែងអំណរគុណទៅដល់លោកម៉ាមនីដែលគាត់ខំប្រឹងប្រែងយ៉ាងពេញសមត្ថភាពជាអនុប្រធានទទួលបន្ទុកកិច្ចការបរទេសនិងតំណែងអន្តរជាតិទាំងអស់ ហើយនឹងកិច្ចការមួយចំនួនទៀតដែលគាត់ខំប្រឹងប្រែងដឹកនាំក្រុមយុវជនទាំងអស់ពីពលលោកណាំនេះដៃគុណនឹងបងប្អូនយើងទាំងអស់គុណចាស់ព្រះអង្គគ្រូបានជ្រាបស្រាប់ហើយគាត់ ជាអតីតប្រធានយុវជនរបស់សហព័ន្ធយើងតាំងពីសម័យលោកអតីតប្រធានគណៈកម្មការប្រតិបត្តិសឿនទួនម្លេះ ហើយលោកម៉ាមនីនេះគឺជាអ្នក recruit ចូលមកធ្វើការនៅ ក្នុងបំរើ នៅ ក្នុងកិច្ចការរបស់សហព័ន្ធរបស់យើងនឹងដោយលោកប្រធានសឿនទួននឹងដោយផ្ទាល់អឺហើយគាត់សកម្មភាពតាំងពីយុវជនឡើងមកដល់ប្រធានយុវជនហើយបន្ទាប់មកទៀតជាគណៈកម្មការនយោបាយនិង ជាអនុប្រធានគណៈកម្មការប្រតិបត្តិមកទល់បច្ចុប្បន្នហ្នឹងអញ្ចឹងកិច្ចការជំនាញផ្នែកតំណាក់តំណងអន្តរជាតិបន្ទាប់ពីលោកប្រាក់សរិវុឌ្ឍមកគឺដល់លោកម៉ាំនីនឹងហើយលោកម៉ាំនីនឹងគឺទទួលបន្ទុកកិច្ចការច្រើនមែនទែនក្នុងក្នុង ស្ថាប័នសហព័ន្ធរបស់យើងសប្តាហ៍ថ្ងៃនេះអឺគាត់ព្យាយាមបណ្ដោះបណ្ដាលជាច្រើនហើយយើង សូមការកោតសរសើរថ្លែងអំណរគុណចំពោះការងារខំប្រឹងប្រែងដល់ សកម្មរបស់គាត់ចំពោះយុវជនយើងថ្លែងកិច្ចការនេះដោយអរគុណចាស់ហើយនឹងអស់លោកទាំងអស់បានជ្រាបស្រាប់ហើយយើងថ្លែងដំបូងទីយើងមិនភ្លេចលើកឡើងអំពីរបាយការណ៍ដែលកម្មវិធីរបស់យើង បានធ្វើការវិភាគពិគ្រោះមកបងគ្រូណាទេលិខិតរបស់ អឺគេហៅ join letter ណាការចូលរួមអឺគ្នារវាង ស្ថាប័នចំនួន7នៅក្នុងនោះខ្ញុំកណ្ដាលរំលឹកឡើងវិញនឹងយុវជនរបស់យើងបានប្រាប់នឹងគឺថានិយាយពី របាយការណ៍របស់ Special Reporter ក្រមការងារផ្នែកឃុំខ្លួនតាមដំណើងចិត្ត របាយការណ៍ពិសេសផ្នែកសិទ្ធិវប្បធម៌អ្នករាយការណ៍ពិសេសផ្នែកទទួលបានការអប់រំអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិរបស់ជនគ្រប់រូបក្នុងការទទួលបានបទដ្ឋានខ្ពស់បំផុត ផ្នែកខាងសុខភាពរាងកាយនិងផ្លូវចិត្តរបាយអ្នករាយការណ៍ពិសេសផ្នែកស្ថានភាពអ្នកការពារសិទ្ធិមនុស្សនិងអ្នករាយការណ៍ពិសេសផ្នែកសេរីភាពសាសនាឬជំនឿហ្នឹងអង្គការអំពី ថ្ងៃ18ខែតុលាឆ្នាំ2022ហ្នឹងគឺថារដ្ឋវៀតណាមមិនទាន់បានឆ្លើយតបទៅស្ថាប័នរបស់អ្នករាយការណ៍ពិសេសហើយនឹងក្រមការងារផ្នែកឃុំខ្លួនតាមដំណឹងចិត្តទេក្រម7ក្រមហ្នឹង7ស្ថាប័ននៃអ្នករាយការណ៍ពិសេសហ្នឹងគេធ្វើរបាយការណ៍សួរទៅរដ្ឋវៀតណាមហើយយុវជនយើងបានរំលឹកប្រាប់បញ្ហា ទៅអង្គការសហប្រជាជាតិថារដ្ឋាភិបាលវៀតណាមមិនទាន់ឆ្លើយតបនៅឡើយទេ យើងសូមឲ្យអង្គការសហប្រជាជាតិដាក់គំនាបទៅរដ្ឋវៀតណាមឲ្យឆ្លើយតបដោយដាច់ខាតចំពោះរាល់សំណួរទាំងឡាយដែល អ្នករាយការណ៍ពិសេសបានផ្ញើទៅជូនរដ្ឋាភិបាលវៀតណាមតាំងពីថ្ងៃទី18ខែតុលាឆ្នាំ2022ហ្នឹងឲ្យឆ្លើយតបមកគេហ្នឹង អញ្ចឹងយើងស្នើសុំកន្លែងនឹងមួយ មួយទៀតពេលថ្មីថ្មីនេះអឺប្រជាពលរដ្ឋខ្មែរក្រោមយើង បានធ្វើពិធីអបអសាទរនៅទិវា8មីនារបស់ទិវាសិទ្ធិនារីអន្តរជាតិត្រឡប់ទៅវិញមានអញ្ញាធរដែនដី បានកោះហៅធ្វើលិខិតអញ្ជើញប្រជាពលរដ្ឋខ្មែរក្រមជាង10នាក់ ទៅឆ្លើយបំភ្លឺថាមកជួបប្រជុំនៅទិវាសិទ្ធិនារីអន្តរជាតិនឹងឲ្យខ្លះទៅបង្ខំឲ្យគេទៅជាប់ឃុំហើយ សួរចម្រិតសួរចម្លើយហៅថា interrogation ហ្នឹងអស់រយៈពេលរហូតទៅដល់អ្នកខ្លះដល់ទៅ24ម៉ោងហ្នឹងក៏មានដែរអញ្ចឹងរឿងនេះ យើងខ្ញុំមិន អាចទទួលយកបាន ទេ នៅការរំលោភបំពានរបស់ រដ្ឋអំណាចវៀតណាម ដែលប្រព្រឹត្តមកលើ ជនជាតិដើមខ្មែរក្រោមសូមអោយយើងយើងស្នើជាបន្ទាន់បញ្ហានេះគឺជាបញ្ហាសំខាន់បំផុតសូមឲ្យអង្គការសហប្រជាជាតិយកចិត្តទុកដាក់ករណីដែលរដ្ឋវៀតណាមកំពុងតែបំពានទៅលើសិទ្ធិស្ត្រីអន្តរជាតិដែល ខ្មែរក្រមបាន ប្ររពអបអសាទរនេះហើយរដ្ឋវៀតណាមបាន ធ្វើការគៀបសង្កត់មកលើប្រជាប្រដ្ឋខ្មែរក្រមសូមអោយអង្គការសហជីវជាតិមេត្តាយកចិត្តទុកដាក់កន្លែងហ្នឹងឲ្យមែនទេហើយយើងខ្ញុំស្នើសុំម្ដងទៀតជា ថ្មីម្ដងទៀតសូមអោយអង្គការសហប្រជាជាតិបង្ខំឲ្យរដ្ឋវៀតណាមដាច់ខាតត្រូវតែឆ្លើយចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសដែលបានសួរទៅរដ្ឋវៀតណាមនេះនឹងហើយគាត់បានថ្លែងអំណរគុណ ហើយគុណចាស់ព្រះអង្គគ្រូក៏បានឃើញហើយ គឺថាមានការអបអសាទរផ្ទះដៃពេញអង្គពិធីទាំងមូលហ្នឹងគឺថាគេអបអសាទរមានក្រុមខ្លះទៀតដែលគាត់តមមិនបានគាត់ចោះពីកៅអីរបស់គាត់ដែលអង្គុយនៅខាងមុខហ្នឹងគាត់ចោះទៅថតរូបយុវតីយើងម្នាក់ហ្នឹងមកពីជាទូទៅ នៅក្នុងស្ថាប័នអង្គការសហជីវជាតិមានការលើកទឹកចិត្តយ៉ាងខ្លាំង គឺថាគេចង់ស្ដាប់សម្លេងរបស់យុវជន ក្រមយុវជនហ្នឹងគឺជាក្រមដែល មានអំណាច មានអធិបុលខ្លាំងណាស់នៅក្នុងអង្គប្រជុំអីទាំងអស់របស់អង្គការសហជីវជាតិសូមឲ្យមេត្តាជ្រាបថាហេតុផលដែលសហព័ន្ធយើងបណ្ដោះបណ្ដាលក្រមយុវជន ដែល ជាទំពាំងរបស់យើងហ្នឹងឲ្យទៅចូលធ្វើការនៅអង្គការសហជីវជាតិ ចូលរួមនៅក្នុងវេទិកាទាំង lain របស់អង្គការសហជីវជាតិនឹងយើងទទួលបានការលើក ទឹកចិត្តយ៉ាងខ្លាំងអំពីស្ថាប័នអង្គការសហជីវជាតិនេះពីព្រោះគេចង់ធ្វើការជាមួយនឹងយុវជនចំនួនក្រោយ ចាស់ទុំទាំងអស់ហ្នឹងមែនតើវេទិកាហ្នឹងជាទូទៅយើងពុំសូវឃើញមាន ក្រុមក្មេងៗថ្លែងការទេដល់ទៅពេលមានក្មេងៗថ្លែងការហើយជាពិសេស ទំពាំងយើងកំពុងតែទទួលការសិក្សាយល់ដឹងអំពីបញ្ហាទាំងឡាយដែលប្រជាសាស្ត្រជីដូនជីតាញាតិសាលោហិតរបស់គេកំពុងតែនៅ មាតុភូមិនោះកំពុងតែរងទុក្ខលំបាកហ្នឹងគេចង់បង្ហាញថាអ្នកដែលបានទទួលការអប់រំមានភពវាសនាកើតរស់នៅ ក្នុងប្រទេស ដែលមានសិទ្ធិសេរីភាពហើយនៅតែមិនភ្លេចប្រជាប្រដ្ឋរបស់ខ្លួននៅឯដែនដីមាតុភូមិរបស់ខ្លួននេះគឺជាការលើកទឹកចិត្តមួយដ៏ធំដែល ស្ថាប័នអង្គការសហជីវជាតិកំពុងតែសាបព្រោះធ្វើសប្តាហ៍ថ្ងៃនេះពីព្រោះពីមួយថ្ងៃទៅមួយថ្ងៃអង្គើអាក្រក់ទាំងឡាយដែល ក្រមប្រទេស ដែលមិនយកចិត្តទុកដាក់ជាមួយនឹងច្បាប់ទម្លាប់របស់ពិភពលោកនឹងកាន់តែបំពៀបំពៀនធ្វើឲ្យមានការវល់វក់កកល្អក់នៅក្នុងសង្គមនៃអង្គការសហជីវជាតិរបស់យើងហ្នឹងព្រោះហេតុនោះហើយគេត្រូវតែ លើកទឹកចិត្តឲ្យមានយុវជនណា អ្នកដែលអាចជាវាសនាផលវាសនារបស់ពិភពលោកទៅថ្ងៃក្រោយនេះចូលរួមឲ្យបានកាន់តែច្រើនកាន់តែល្អណាប្រកេនប៉ុណ្ណឹងសិនបងគ្រូណាទៀតអឺកណានឹងចាក់បន្តនៅការប្រតិកម្មរបស់មន្ត្រីរបស់វៀតណាមគេបានខាងប្រតិភូប្រតិភូវៀតណាមហ្នឹងគេឆ្លើយតបយ៉ាងម៉េចណាចាក់ផ្សាយកន្លែងហ្នឹងទៅ គឺជាកិច្ចការមួយហៅថាយើង បើកចំហទាំងអស់តើលទ្ធផលវាយ៉ាងម៉េចណាអូខេសូមនិមន្តនឹងទស្សនាដូចតទៅ And I now give the floor to the representative of Vietnam. Thank you, Madam Chair, for giving me the floor. Over the years, the forum has been a platform for constructive cooperation and respectful dialogue. Unfortunately, this morning we have witnessed again the Khmer Cambodia Chrome Federation KKF, a foreign-based organization, has shamelessly abused this platform to spread baseless information and falsely malign my country, Vietnam. The KKF does not represent the ethnic Khmer people in Vietnam by any means, and their participation in the forum should be categorically rejected. The KKF has solely used this platform for their own politically motivated agenda and its aim at sowing seeds of division among Vietnamese ethnic groups, undermining national unity and disrupting peace in Vietnam. Such behavior is unacceptable and has no place in this forum, Vietnam strongly opposes the KKF participation in this forum and calls for an immediate end to their disruptive activities. It is essential that the forum should uphold the value of cooperation and mutual respect while also, also ensuring that disruptive elements are kept at bay. Any attempt to undermine state sovereignty territorial integrity, political independence must not be tolerated. In this connection, my delegation wishes to emphasize that Vietnam is a country of 54 ethnic groups which enjoys a long history of living together in peace and harmony and the promotion and protection of the right of ethnic minorities, including Khmer people, are among Vietnam's top priorities. Over the past few decades, Vietnam has made significant progress in economic and social development recognized by our, uh, our achievement in the implementation of the Millennium Development Goal and Sustainable Development Goals. Vietnam is also party to several key human rights treaties, which it has implemented in good faith in conclusions, we reaffirm our commitment to the spirit of constructive dialogue and sincere cooperation of the forum, and I thank you very much. I thank the representative of Vietnam. Okay. ដូចយើងឃើញស្រាប់ហើយគឺថាការបកស្រាយ ពោពេញទៅដោយការភូតផហើយនិងភាពអាម៉ាស់របស់រដ្ឋវៀតណាមនៅទីនេះអញ្ចឹងខ្ញុំកណាសូមបកស្រាយទៅតើរដ្ឋវៀតណាមបានប្រតិកម្មយ៉ាងម៉េចខ្លះទី1ចាប់ដើមភ្លាមគឺថាគេបដិសេធថាអង្គការ KKF នឹងគេនិយាយអស់ហើយណា គេហៅ ខ្មែរកម្ពុជាក្រោម Federation គឺថាសហព័ន្ធខ្មែរកម្ពុជាក្រោមនឹងពេញពេញមាត់ហៅ KKF ហ្នឹងអឺគឺថាมันអាចតំណាងឲ្យប្រជាប្រដ្ឋអីនៅឯកម្ពុជាក្រោមទេគឺថាអត់មានទួនាទីអីតំណាងប្រជាប្រដ្ឋនៅកម្ពុជាក្រោមទេហើយគឺជាតំណែងមួយដែលធ្វើឲ្យខូចនៅគេឈ្មោះរបស់រដ្ឋវៀតណាម សូមឲ្យស្ថាប័ន UNPFII នឹងមិនគួរឲ្យគួរតែបដិសេធមិនឲ្យអង្គការសហព័ន្ធខ្មែរកម្ពុជាក្រមនឹងចូលរួមទាំងទេ ធ្វើឲ្យខូចនៅស្ថាប័នរបស់ ជនជាតិដើមស្ដីអំពីបញ្ហា UNPFII នឹងឲ្យខូចបរិស្ថាននៅកន្លែងហ្នឹងនឹងចឹងហើយរដ្ឋវៀតណាម យើងចង់ស្ដាប់សូមឲ្យប្រជាពលរដ្ឋកម្ពុជាក្រមយើងទាំងប្រសង់ទាំងអីនឹងទាំងអស់មេត្តាស្ដាប់ឲ្យច្បាស់តើរដ្ឋវៀតណាម បានរាយការណ៍ភូតភរគួរឲ្យអស់សំណើចនៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ UNPFII នឹងយ៉ាងណាខ្លះគេថារដ្ឋវៀតណាមគឺជាប្រទេសមួយដែលមានប្រជាសាស្ត្រទាំង54 មានជនជាតិវៀតណាមហ្នឹងជាច្រើនជាងគេហើយដឹកមុខហើយរស់នៅជាមួយគ្នា យ៉ាងសុខសប្បាយសុខដុមរមនាដែលក្នុងនោះមាន ជនជាតិខ្មែរផងណាគឺថាយើងបាន លើកកម្ពស់បាន ជួយ ដឹកនាំអីប្រជាប្រដ្ឋទាំងអស់ហ្នឹងគឺថារស់នៅជាមួយគ្នាយ៉ាងសុខដុមរមនាហើយអត់មានអឺ បញ្ហាគៀបសង្កត់នៅសិទ្ធិសេរីភាពអីទេអត់មានទេអញ្ចឹងយើងមើលឃើញហើយអ្វីដែលអាជ្ញាធរបាន ធ្វើហើយនឹងរបាយការណ៍ជាមួយនឹងអង្គការសហប្រជាជាតិស្ដីអំពីបញ្ហាជនជាតិដើមនេះ UNPFII នេះតើរដ្ឋវៀតណាមធ្វើខុសយ៉ាងម៉េចនៅក្នុងប្រទេសវៀតណាមប្រកាសប្រាប់គេថាអត់មានទេជនជាតិដើមអញ្ចឹងណាឆ្លើយថាអត់មានទេជនជាតិដើម ប៉ុន្តែពីដើមមិញអត់ដែល ចូលរួមជាមួយនឹងវេទិកាចន្ទ្រៃស្ដីអំពីបញ្ហាជនជាតិដើមទេប៉ុន្តែដល់ទៅពេលខ្មែរក្រមយើងចូល នៅក្នុង UNPFII ហើយពួកអង្គការម៉ុងតាញ៉ាក្រុមជនជាតិចាមបានចូលរួមនៅក្នុងវេទិកា Permanent ចន្ទ្រៃហ្នឹងបានរដ្ឋវៀតណាមនឹងសុំចូលដែរ សូមចូលមកស្ដាប់នោះសូមចូលតាមក្រោយសូមចូលតាមក្រោយតាមពិតអ្វីដែលរដ្ឋវៀតណាម បានប្រកាសហ្នឹងរដ្ឋវៀតណាមអឺដូចជាលោកស្រីគៀងសុធីហ្នឹងមានឆ្លើយម្ដង ថារដ្ឋវៀតណាមមិនគួរចូលរួម នៅក្នុងវេទិកាអចិន្ត្រៃយ៍ស្ដីអំពីបញ្ហាជនជាតិដើមហ្នឹងទេមកពីខ្លួនបាន ប្រកាសប្រាប់អង្គការសហជីវជាតិថានៅក្នុងប្រទេសរបស់ខ្លួនអត់មានជនជាតិដើមទេឆ្លើយជាមួយគេអញ្ចឹងអឺ អញ្ចឹងมันចាំបាច់អីចូលជាមួយវេទិកាចិនត្រៃស្ដីអំពីបញ្ហាជនជាតិដើមឯណាបើយើងប្រកាសជាមួយគេ ថាអញ្ចឹងអានឹងទៅតាមទៅតាមរបាយការណ៍របស់ខ្លួនជាផ្លូវច្បាប់បងគ្រូណាទៀតអឺជាហេតុផលมันគួរកប់អីចូលទេប៉ុន្តែជាក់ស្ដែងបំផុតយើងត្រូវដឹងថា ចម្លើយបដិសេធទាំងអស់នោះមិនមែនជាការពិត ប្រហែលនោះឲ្យបង្ខំចិត្តត្រូវតែសុំគេចូលរួមចោះឈ្មោះចូលរួមដើម្បីនឹងស្ដាប់បញ្ហាជនជាតិដើមឲ្យមានការអីអ្នកណាលើកឡើងអំពីរបាយការណ៍ពិតប្រកបដែលរដ្ឋវៀតណាមអាញាធិបតេយ្យវៀតណាមកំពុងតែជិះជាន់ធ្វើបាប ជនជាតិដើម អីហ្នឹងនៅក្នុងប្រទេសហ្នឹងពីព្រោះប្រទេសណាមួយដែលអត់ជនជាតិដើមហ៎ណាមានតែ រដ្ឋមួយនឹងកើតប្រទេសនឹងដោយខ្លួនឯងបានគេអត់មានជនជាតិដើមឧទាហរណ៍ដូចប្រទេសកម្ពុជាអញ្ចឹងអតីតអឺជនជាតិដែលកសាងជាដូនជាតាកម្ពុជាហ្នឹងគឺថាបានជនចដានជនជនតាខ្មែរហ្នឹងបានកសាងកកើតទឹកដីហ្នឹងដោយខ្លួនឯងបានហៅថាអ្នកហ្នឹងជនជាតិដើមវាការពិតវាមាន ភ្នង គួយអូតស្ទៀងជងរដែរសម្រែពណ៌អីនៅ ក្នុងប្រទេសកម្ពុជាហ្នឹង សុទ្ធតែក្រមប្រជាសាស្ត្រដែល ចូលរួមនៅក្នុងជនជាតិដើមខំខមៈខ្មែរណាខំម៉ូនខ្មែរនឹងជាមួយគ្នាទាំងអស់នឹងបានគេហៅថាម្ចាស់ប្រទេសសហគមន៍នៃជនជាតិដើម រួមគ្នាតែរដ្ឋវៀតណាមនេះគឺថាក្រមប្រទេសមួយប្រជាសាសន៍មួយដែលដើរតែដណ្ដើមយក ទឹកដីគេទេ អត់ដែលមានអីជាបោះខ្លួនឯងទេដណ្ដើមទឹកដីចាមដណ្ដើមទឹកដីម៉ុងតញ្ញាដណ្ដើមទឹកដី ខ្មែរក្រោមយើងនឹងឯងហ្នឹងណាដល់អញ្ចឹងទៅហើយប្រកាសថាអត់មានជនជាតិដើមមិននៅក្នុងប្រទេសប្រទេសនេះមកដណ្ដើមគេជាពិសេសរដ្ឋកុម្មុយនីសហ្នឹងទៅមកដណ្ដើមគេ1975ហើយជនជាតិដើមយើង មាន តាំងពីដើមសតវត្សមកម្លេះមុនដើមសតវត្សនឹង4 5000ឆ្នាំទៀត ចឹងណារដ្ឋវៀតណាមសេរីនឹងក៏ដោយជនជាតិបារាំងនឹងក៏ដោយតែបារាំងដែលចូលទៅមុនគេនៅក្នុងជ្រោយឥណ្ឌូចិននឹងគឺថាទទួលស្គាល់ថាខ្មែរនឹងគឺជាជនជាតិដើមនៅតំបន់ភូមិភាគខាងត្បូងដែនដីសណ្ដោទន្លេមេគង្គហ្នឹងហើយមុនគេផងបារាំងចាប់ដើមទទួលស្គាល់អញ្ចឹងបីដណ្ដើមយកពីវៀតណាមដេញវៀតណាមចេញហើយបានប្រកាសទទួលស្គាល់ថាខ្មែរទឹកដី ខ្មែរហ្នឹង ជាក់ស្ដែងណានិយាយច្រើនលើច្រើនសារហើយរឿងដែលបារាំងទទួលស្គាល់ថាខ្មែរជាជនជាតិដើមហ្នឹងដល់មកយួនសេរីហ្នឹងក៏គេទទួលស្គាល់ថាខ្មែរជាជនជាតិដើមដែរតែទើបតែយួនកុម្មុយនីសហ្នឹងទេនេះយួនកុម្មុយនីសឆ្នាំ1975ដណ្ដើមបានពីយួនសេរីហ្នឹងទេដែលបដិសេធថា ខ្មែរក្រមយើងមិនមែនជាជនជាតិដើម ហើយដូរខ្មែរក្រមយើងខ្មែរកម្ពុជាក្រមដែនដីសណ្ដោទន្លេមេគង្គហ្នឹង បដិសេធដូរឈ្មោះខ្មែរយើងទៅជា ខ្មែរណាបរអីគឺថាត្រឡប់តលិនពេញផ្ទះទាំងអស់ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរក្រមតែជាយុវជនជាន់ក្រោយនេះវិញវាន់រឿងហ្នឹងហើយកែប្រែប្រវត្តិសាស្ត្រឆ្លៀតកែប្រែនឹងច្រើនណាស់ប្រហេតុនោះហើយបាន ហាមឃាត់មិនឲ្យខ្មែរក្រមនឹងរៀនប្រវត្តិសាស្ត្រអញ្ចឹងដោយសារខ្លួនឯងនឹងខំប្រឹងសរសេរបង្វែកដាន មនុស្សទាំងអស់នឹងឲ្យវង្វេង បានហាមយើងមិនអោយរៀននឹងជាទូទៅប្រទេសណាក៏ដោយគេមិនដែលហាម សាសជនជាតិដើម មិនអោយរៀនប្រវត្តិសាស្ត្រប្រពៃណីទំនៀមទម្លាប់របស់ខ្លួននេះគេមិនដែលមានទេយើងឃើញតែរដ្ឋគុំនេះវៀតណាមហ្នឹងទេដែលហាមមែនទែនខ្ញុំកណាសូមនិយាយអស់សូមបីតាយួនសេរីហ្នឹងសាធារណរដ្ឋវៀតណាម ពីដើមហ្នឹងតពីស្ដេចបោដាយមកមានមកណែអឺ ងូដិនយីមបងរឿងយ៉ាងធៀវហ្នឹង3ចំនួនហ្នឹងស្ដេចបោដាយងូដិនយីមហើយនឹងរឿងវងធៀវហ្នឹងហើយមានវងធៀវដែលដែលខ្មែរស្រុកខ្មែរគេនិយមហៅធៀវគីហ្នឹងរឿងយ៉ាងធៀវហើយរឿងកៅគីហ្នឹងมันដែលហ៊ានបដិសេធមិនឲ្យយើងរៀនប្រវត្តិសាស្ត្ររៀនអីទេយើងនិយាយទៅនិយាយស្មោះឲ្យគេទៅគេបើកឲ្យយើងរៀនតាមចិត្តតែរដ្ឋគុំនេះនឹងហាម ហាមមិនអោយយើងរៀនប្រវត្តិសាស្ត្រផង ហាមមិនអោយយើងរៀន អំពីប្រពៃណីទំនៀមទម្លាប់របស់យើងសុកចិត្តនាំគ្នាសរសេរឧទាហរណ៍ដូចករណីរឿងប្រពៃណីពិធីបន់អំទូកយើងទៅជា ប្រសង់ឯណា កើតឡើងដោយសារប្រសង់ខ្លាច់ដាច់ចង្ហាន់ឯណានោះទៅវិញវាបង្វែងដានប្រពៃណីគេហៅថាកងទ័ពជើង ទឹករបស់របស់ខ្មែរក្រមយើងនឹងចោលទៀតគឺថាហ៊ុន អសិលធម៌មកដូរប្រវត្តិសាស្ត្ររបស់ គេសរសេរបង្វែងដានពេញផ្ទះទាំងអស់នេះហើយបង្ហាញអំពីភាពពឹសពុលមិនចង់ឲ្យ ប្រជាសាស្ត្រនឹងស្គាល់អំបូរប្រជាសាស្ត្ររបស់ខ្លួនព្យាយាមគឺថារំលាយគេចោលដោយមិនដោយគេថាវិធី រំលាយមិនឲ្យខៀងឈាមស្រាក់ដល់ដីនោះណាបងគ្រូរំលាយវា ហើយចាប់បង្ខំឲ្យយើងចូលជាមួយ គេឲ្យយើង ប្រើភាសាយួនហ្នឹងជាមួយ គ្នាទៅបាន គេបង្កើតគេហៅភាសាប្រថុងហ្នឹងគឺថាភាសាយានរបស់គេហ្នឹងមិនឲ្យយើងប្រើប្រាស់អីជាភាសាយានទេគូឃើញទេបច្ចុប្បន្នហ្នឹងសូម្បីតែប្រសង់មួយចំនួនដែលភ្លេចកំណើតរបស់ខ្លួនហ្នឹងសរសេរលិខិតលេខលះអសរអញ្ជើញប្រកាសបនប្រកាសអីហ្នឹងមានអង្គខ្លះហ្នឹងវែងវាន់រហូតទៅដល់បោះបង់ភាសាខ្មែរចោល ប្រកាសអញ្ជើញបន់ជាភាសាយួនហ្មង គឺថាឈួតវិញដល់ប៉ុណ្ណឹងមកពីឆ្នាំ75មកទល់ឥឡូវបងគ្រូ75មកទល់ឥឡូវនឹងជាង40ឆ្នាំ ជា47ចិត្តទៅ50ឆ្នាំប្រសិនបើយើងបណ្ដោយរបៀបនេះ ហើយវត្តអារាម គឺជាកន្លែងដែលថែទាំអក្សរសាស្ត្រភាសា ប្រសិនបើប្រសង់ទាំងអស់របស់យើងទាំងអស់ហ្នឹងភ្លេចខ្លួនប្រើប្រាស់តែភាសាយួន លិខិតបតដ្ឋានផ្សេងផ្សេងដែលទៅនិមន្តអញ្ជើញបុណ្យអីតាមវត្តអារាមនានាប្រកាសអញ្ជើញបុណ្យប្រជាពុទ្ធបរិស័ទហើយប្រើប្រាស់ជាភាសាយួនហ្នឹងគឺជាការវង្វេងវង្វេងវង្វាន់មួយធំដុំណាស់ខ្ញុំគណាសូមធ្វើការចោតប្រកាន់ថាហើយអំពាវនាវឲ្យប្រសង់របស់យើងប្រជាពុទ្ធបរិស័ទគណៈកម្មការវត្តទាំងអស់ទាំង460ជាងវត្តនៅ កម្ពុជាក្រមហ្នឹង ទៅដូរគំនិតត្រឡប់មកវិញដូរគំនិតត្រឡប់មកវិញ ប្រើប្រាស់ភាសា អក្សរសាស្ត្ររបស់ខ្មែរយើងឲ្យត្រឹមត្រូវទៅតាមរបៀបរបបដើមសម័យខ្ញុំគណាចេញមកនៅឡើយហ្នឹងថ្មីថ្មីហ្នឹងមុនមុនឆ្នាំ2000ហ្នឹងយើងនៅ ប្រើប្រាស់ត្រឹមត្រូវទេមកដល់ឥឡូវនេះវិញវ័នហ្មងទាំងមន្ត្រីសង្ឃទាំងប្រសង់ចាស់ប្រសង់ទុំអីហ្នឹងវិញវ័នទាំងអស់ឥឡូវហ្នឹងអឺសັບតែភាសាយួននេះហើយគឺជាដំណើរធ្វើដំណើរទៅភាពរលត់រលាយ ប្រសិនណាបើយុវសម្ណាស់ទាំងអស់ចេញមករៀនខាងក្រៅហើយ នៅប្រព្រឹត្តរបៀបនេះទៀតគឺជាការធ្វើឲ្យអន្តរាយទៅដល់ពូជសម្បូរខ្មែរក្រមនឹងតែម្ដងនឹងខ្ញុំកណាសុំសុំឲ្យដូរការគិតត្រឡប់មកវិញដូរដូរការអនុវត្តដូរការប្រតិបត្តិនៅពុទ្ធសាសនាអត់មានរដ្ឋវៀតណាមណាមួយហាមយើងបានទេឥឡូវប្រជាពលរដ្ឋរបស់យើង ដែលជា សកម្មជនសិទ្ធិមនុស្សសកម្មជនការពារសិទ្ធិមនុស្សសកម្មជនសិទ្ធិជនជាតិដើមទាំងអស់ហ្នឹងកំពុងតែធ្វើសកម្មភាពស្រួចស្រាវមែនទែនដើម្បីនឹងការពារនៅអក្សរសាស្ត្រហើយនឹងភាសាវប្បធម៌របស់ខ្មែរយើងអញ្ចឹងក្នុងនាមជាខ្មែរក្រមចាស់ទុំខ្មែរក្រមម្នាក់ខ្ញុំកណាសូមអំពាវនាវលើកដៃសុំអង្វរបដិប្រគុណចាស់ចាស់ទាំងអស់ហ្នឹងរំលឹកសិស្សគួរត្រឡប់មកវិញសមណនិស្សិតរបស់យើងទាំងអស់ ដែលបានព្យាយាមចេញមកសិក្សានៅ ខាងក្រៅហើយ ពង្រឹង អក្សរសាស្ត្រឡើងវិញសូមកោតសរសើរតំបន់ណាវត្តណាដែល បន្តសិក្សាអក្សរខ្មែរហើយប្រើប្រាស់អក្សរខ្មែរបញ្ជ្រាបទៅតាម ពុទ្ធបរិស័ទរបស់យើងសូម្បីតែទៅទីណាក៏ដោយយើង ធ្វើបន់បញ្ចុះសីមាបន់កឋិនជើញគ្នាទៅវិញទៅមកបន់ផ្សេងផ្សេងបន់ពុទ្ធាពិសេសបន់អ្វីអ្វីនៅក្នុង សាសនាឬមួយ ក្រៅសាសនាអីក៏ដោយពាក់ព័ន្ធជាមួយប្រពៃណីអីក៏ដោយ យើងប្រើប្រាស់ជាភាសារបស់យើងគឺថាអក្សររលត់ជាតិរលាយអក្សរពន្ធរាយជាតិថ្កើមថ្កាន ជាតិនឹងយ៉ាងម៉េចជាតិនឹងគឺជាតិខ្មែរក្រោមហើយបើយើងអឺប្រើប្រាស់ភាសាយានអញ្ជើញពុទ្ធបរិស័ទរបស់យើង យើងចេញផ្សាយជាភាសាវៀតណាមវៀតណាមគេមានរបស់គេទេតាយើងចាំបាច់ជួយផ្សាយគេធ្វើអី យើងជាខ្មែរយើងត្រូវប្រើប្រាស់ភាសាយើង រំលឹកអស់ទាំងហ្នឹងវត្តអារាមក្បាច់ក្បូររចនាមិនមែនដូន តាយួនអ្នកមកធ្វើជាមួយយើងឯណាមិនគេមកជួយធ្វើគេមកជួយតម្កំតម្កើងយើងណា មាន តែយើងខ្លួនយើងនេះហើយដែលត្រូវតម្កំតម្កើងនៅគេមរតកដែលជាការបន្សល់របស់ជីដូនចតាយើងមកប៉ុណ្ណឹងគាត់ត្រូវថែទាំសម័យខ្ញុំកូណាដើរជន់តែអក្សរខ្មែរហ្នឹងក៏បាបដែរគាត់ប្រាប់អញ្ចឹង មកអំពីហេតុអីបានគាត់ថាអញ្ចឹងគាត់ថាឲ្យយើងត្រូវគោរពអក្សរសាស្ត្រហ្នឹងមកអំពីអក្សរសាស្ត្រជាពលឹងវិញ្ញាណរបស់ខ្មែរក្រមវត្តអារាមជាពលឹងវិញ្ញាណរបស់ខ្មែរក្រមការនិយាយ ភាសាខ្មែរជាពលឹងវិញ្ញាណរបស់យើងបបាត់អានឹងអស់យើងនាំគ្នានិយាយយួនទេសនាយួនឲ្យជជែកគ្នានិយាយភាសាសាមញ្ញហ្នឹងឃ្លាយួនប្រមាណម៉ាត់នៅក្នុងមកឃ្លាមកឃ្លាទៅហើយហើយថែម ប្រសង់ដែលជាគោលជំហរទៅថែរក្សាអក្សរសាស្ត្រខ្មែរនឹងទៀតលេងប្រើភាសាយួនទៅទៀតអានឹងវាមិនឆាប់រលាយបាត់ទៅហើយកន្លែងដែលជាមូលដ្ឋានបណ្ណាល័យសមាគមរបស់ខ្មែរជាទីពឹងរបស់ប្រជាពលរដ្ឋខ្មែរហ្នឹងលេងប្រើតែភាសាយួនលំមមដូរការគិតរបស់ខ្លួនត្រឡប់មកវិញកុំបំផ្លិចបំផ្លាញភាសាយើងដោយខ្លួនយើង នេះនេះយើងប្រើ ភាសាយួនសប្ថ្ងៃជាលិខិតអញ្ជើញពុទ្ធបរិស័ទនេះអានឹងបំផ្លាញភាសាដោយខ្លួនឯងលោកសង្ឃអាលោកសង្ឃឆានបាយខ្មែរហើយបំរើឲ្យវប្បធម៌យួនវិញអញ្ចឹងអង្វេងអញ្ចឹងគូនឃើញហ៎នេះគឺថាមិនដឹងយួននឹងទៅសោតធរលៀងខួរក្បាលយ៉ាងម៉េចបានទៅអញ្ចឹងអស់លៀងទៅហើយឥឡូវយួនមកប្រកាសអញ្ចឹងយួនមកប្រកាស នៅអង្គការសហប្រជាជាតិថាគេថែទាំពុទ្ធសាសនាខ្មែរ អញ្ចឹងបានន័យថាអ្នកដែលប្រើភាសាខ្មែរអឺអ្នកដែលប្រើភាសាយួនគឺខ្មែរអ្នកប្រើខ្លួនឯងមិនមែនគេហាមណាគុនឃើញដល់គេមករាយការអញ្ចឹងគេមករាយការថាគេថែទាំតាប៉ុន្តែរឿងថែបានបានអានោះនៅលើខ្មែរអញ្ចឹងមើលទៅអញ្ចឹងឥឡូវនឹងទៅអញ្ចឹងគេអត់មានខុសណាអញ្ចឹងអសុំឲ្យយល់ឲ្យច្បាស់ការប្រើប្រាស់របស់យួននៅខាងក្រៅនិយាយភូតភ័រគេយ៉ាងម៉េច ទៅសម្លុតបំភ័យគណៈកម្មការរបស់យើងយ៉ាងម៉េចសម្លុតបំភ័យប្រសង់ចាស់ទុំនឹងយ៉ាងម៉េចសម្លុតបំភ័យប្រជាពលរដ្ឋយើងដែលកំពុងតតស៊ូនឹងយ៉ាងម៉េចបង្ហាញផោះតាងទាំងអស់ឥឡូវយើងមានលិខិតអញ្ជើញយើងក៏ហៅអីហ្នឹងយើងរុញមកទាំងអស់ឆ្លើយអត់រួចទេគុណឆ្លើយអត់រួចទេឥឡូវខ្ញុំមកណាដូចជាមិនឃើញឃ្លីបមួយទៀតដែលតំណាងអ្នកស្ដាប់ទៅអ្នកដែលគេចូលរួមដើម្បីនឹង អង្កេតការនៅក្នុងស្ថាប័ន UNPFII នឹងគេឆ្លើយជាមួយរដ្ឋវៀតណាមយ៉ាងម៉េចសូមអោយអង្គគ្រូចាក់នឹងទៅដើម្បីនឹងយើងបោះស្រាយបន្តទៀតណាអូខេអរគុណតែឡៅសូមស្វាគមន៍ប្រិយមិត្តអមមកទស្សនានៅការប្រតិកម្មរបស់តំណាងអ្នកចូលរួមនៅឱកាសហ្នឹងគាត់ស៊ើបអង្កេតគេហៅថាតំណាងស៊ើបអង្កេតរបស់ UN ហ្នឹងឥឡូវយើងសូមអញ្ជើញទស្សនានៅខ្សែវីដេអូនេះដូចតទៅ Yeah. I wish uh, to address a statement uh, made by the Honorable Delegate of Vietnam a little while ago. The core message of the Honorable Delegate was a plea for the Permanent Forum to restrict the participation of an indigenous organization from Vietnam while vilifying their motives. The ramifications of such a message is so serious that we need to take it seriously. So therefore, may I remind the Honorable Delegate of Vietnam that the Permanent Forum was established as a forum of independent experts to inform and advise the United Nations, its member states through ECOSOC on indigenous issues. Any request or attempts to restrict the participation of indigenous peoples' organizations, as well as their right to present freely statements in this forum based on their own experiences, conscience, opinion, including political, is therefore not only in contravention with the mandate of this forum and the resolution establishing it. It is also in contravention with fundamental human rights and freedoms, which includes the freedom of association, freedom of opinion and speech, principles that the United Nations is built on and as enshrined in the Charter of the United Nations. In closing, uh, let me assure the Honorable Delegation of Vietnam that the Permanent Forum stands ready at any time to engage in a dialogue with Vietnam on how to progress on the protection and promotion of the human of uh, human rights, including those of indigenous peoples that you call ethnic minorities in Vietnam, but also worldwide. Thank you. We are proud of you. You are representing what we did. I think តាមមើលអឺឃើញស្រាប់ហើយអឺលោកស្រីអឺ Thousand Don Gong ថៅសដនកងហ្នឹងគឺជាអ្នកតំណាងមកអំពីខាង Greenland គាត់ប្រចាំនៅតំបន់ Reykjavik កោះរបស់ Iceland លោក ស្រីហ្នឹងមកពី Iceland ខាងក្រមតំណាងនៃក្រម Greenland គាត់ចូលរួមនៅ ក្នុងវេទិកាហ្នឹងគាត់ក៏ជាជនជាតិដើមនៃកោះមួយដែលសប្តាហ៍នេះនៅក្រោមប្រទេសអង់គ្លេសចឹងគេចូលរួមនៅក្នុងវេទិកាហើយគេទាស់ខ្លាំងណាស់ជាមួយនឹងរបាយការណ៍ប្រតិកម្មរបស់គណៈប្រតភូវៀតណាម គាត់ស្នើសុំថា ក្នុងនាមយើង ជាអ្នកសង្កេតការយើងសូមអឺចាប់អារម្មណ៍ជាមួយនឹងសេចក្តីថ្លែងការណ៍ទាំងពីរនេះ គឺថា យើងសូមយកការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត seriously គាត់ប្រើពាក្យថា seriously គាត់ទទួលយកគឺជាការចាំបាច់បំផុត ហើយសូមរំលឹក តំណាងគណៈប្រតិភូនៃប្រទេសវៀតណាមដែរថាលោកមិនអាចហាមឃាត់គេបានទេតំណាងអង្គការនីមួយៗជាតំណាងនៃប្រជាសាស្ត្រគេជាជនជាតិដើម នៅក្នុងប្រទេសវៀតណាម ដែលលោកហៅថាជាជនជាតិភាគតិចនឹងក៏ដោយគេនៅតែជាជនជាតិដើមគាត់ប្រកាសចឹងម្ដងឃើញណាយើងទទួលបានការគ្រប់គ្រងអំពីមុននឹងគេប្រកាសទទួលការគ្រប់គ្រងគេសិក្សាពីយើងច្បាស់ណាស់ គេដឹងច្បាស់ថារដ្ឋវៀតណាមនឹងមកពីណាមកគ្រប់គ្រងដណ្ដើមទឹកដីនឹងពីសម័យណា សម័យណាគេដឹងទាំងអស់បាច់មកនិយាយបោកប្រាស់គេទេសម័យពិភពលោកបច្ចុប្បន្ននេះយើងដឹងស្រាប់ហើយគឺថាយើងមិនបាច់និយាយទេខ្ញុំមិនណាមិនបាច់និយាយច្រើនទៀតទេការភូតភររបស់វៀតណាមយ៉ាងម៉េចប្រមាណ10ឆ្នាំកន្លង មកហើយដែលយើងមិនដែលបានជួបប្រទេសណាមកពី ប្រព័ន្ធផ្សព្វផ្សាយរបស់យើងមិនបាន ទលំទលាយចាស់ទុំរបស់ យើងចូលរួមគ្រាន់តែធ្វើការស្កាត់ស្កាត់ទៅគ្នាគាត់បច្ចុប្បន្ននេះយើងមើលឃើញថារបៀបដែលត្រូវផ្សព្វផ្សាយដើម្បីចែកជូនទៅដល់ប្រជាពលរដ្ឋយើងឲ្យកាន់តែច្បាស់ទលំទលាយនឹងតើមានផលប្រយោជន៍យ៉ាងម៉េចខ្លះនេះដូចយើងឃើញស្រាប់ហើយការគ្រប់គ្រងលើកទឹកចិត្តយើង ហើយគេទទួលថាអ្វីដែលប្រជាប្រដ្ឋជនជាតិដើមខ្មែរក្រោមយុវតីម្បាញ់មិញតំណាងឲ្យជនជាតិដើមនៅខ្មែរក្រោមថ្លៃការនេះ គឺជាករណីសំខាន់ណាស់មកអំពីនេះហេតុអីគឺជាការបំពេញទៅលើសិទ្ធិសេរីភាពរបស់ការអបអរសាទរនៃទិវាសិទ្ធិនារីហេតុអីបានខ្មែរក្រោមជនជាតិដើមអបអរសាទរទិវាសិទ្ធិនារី ទេវាសេចក្តីប្រកាសនៃអង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមនៅថ្ងៃទី9អស់ថ្ងៃទី13ខែ9ឆ្នាំ2007ការអបអរសាទរនៅសេចក្តីប្រកាសហៅថា Universal Declaration ស្តីអំពីសិទ្ធិមនុស្សថ្ងៃទី10ខែធ្នូឆ្នាំ1948នឹងទៅបានរដ្ឋវៀតណាមអាជ្ញាធរនឹងមកហាមឃាត់ឲ្យបំពៀបំពៀន ហៅអ្នកដែលចូលរួម នៅក្នុងវេទិកានឹងយកទៅសួរចម្លើយហេតុអ្វីបានន័យថារដ្ឋមួយនេះកំពុងតែ បំពៀបំពៀននៅ មិនទទួលស្គាល់សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិមិនទទួលស្គាល់នៅអ្វីដែលជាទិវាអបអសាទរនៅសិទ្ធិនារីអន្តរជាតិដែល ខ្លួនឯងបានចុះហត្ថលេខាទទួលស្គាល់យកទៅប្រើប្រាស់ទៅតាមការអឺ ព្រមព្រៀងជាមួយនឹងអង្គការសហប្រជាជាតិកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួន ទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិទៅតាមការទៀមទារបស់អង្គការសហប្រជាជាតិហើយហេតុអ្វីបានបន្តធ្វើបាបប្រជាប្រដ្ឋជនជាតិដើមយ៉ាងដូចនេះនេះបានគាត់ថាត្រូវតែយកករណីនឹងធ្វើជាការសំខាន់បំផុតយើង seriously take it គាត់ថា we take it seriously on that អញ្ចឹងនឹងគឺថាសូមឲ្យច្បាស់យល់ឲ្យច្បាស់អញ្ចឹង គេថាគេត្រូវតែយករឿងនេះធ្វើជាការសំខាន់ណាគេយកចិត្តទុកដាក់ខ្លាំងណាស់ហើយយើងនឹងធ្វើការជជែកគ្នាជាមួយនឹងរដ្ឋវៀតណាមនិងអង្គការសហជីវជាតិស្ដីអំពី ការគោរពនៅសិទ្ធិមនុស្សនៅនៅប្រទេសវៀតណាមហ្នឹងជាពិសេសចំពោះជនជាតិដើមដែលឯងថា គឺជាជនជាតិភាគតិចហ្នឹងណានិយាយចឹង ហើយតើការគ្រប់គ្រងនឹងមានកម្រិតប៉ុណ្ណាអញ្ចឹងនៅ ក្នុងផ្នែកវេទិកាអន្តរជាតិនេះគឺជាការសំខាន់មួយទៀតដែល ជាវេទិកានៅខែ7អឺបងប្អូនយើងហើយគុណចាស់ក៏ជ្រាបហើយនេះយុវជនយើងម្នាក់ទៀតថ្លៃឃើញឡើយសូមសូមអញ្ជើញយុវជនដល់ទៀតណា អឺឥឡូវសូមអញ្ជើញទស្សនានៅខ្សែវីដេអូមួយទៀតដែលយុវជនរបស់យើងផងមួយតើចាំអរគុណចាស់ជួយបកស្រាយផងតើយុវជនរបស់យើង បានប្រតិកម្មអ្វីខ្លះសូមនិមន្តទស្សនាដូចតទៅគ្នា Happy Khmer New Year to the Sua ស្ដីឆ្នាំថ្មីទាំងអស់គ្នា Happy Khmer New Year to the panel of the Permanent Forum, as well as my Indigenous sisters, brothers, aunties, and uncles. We cannot stress enough the importance of member states engaging in the practice of preservation and promotion of indigenous people's cultural heritage. The Khmer community continues to face challenges in education, health, and society at large, constantly being undermined as a community that is destitute of their ancestral lands and unable to have indigenous self-identification. Khmer Krom people strive towards being involved in decision-making processes relating to management and conservation of natural resources, specifically with projects intended to sustain our ancestral land, the Mekong Delta. Our efforts to spread awareness about inherent indigenous rights using documents such as UNDRIP have insistently been met with reprisals and persecution, specifically with cases claimed as disruptive. The fear of meeting authorities and experiencing violence based on Indigenous advocacy threatens the creation of an effective and successful communication process between the Indigenous community and the government. The strive for advanced academic learning um, academic learning in our native Khmer language is limited as our youth are treated with discrimination and exclusion. In order for the Kamaikaram community, as well as other indigenous communities, to thrive beyond government limitations, the accessibility to our native languages is necessary for indigenous youth to create opportunities to help to build social and economic developments for their people. Despite the new government implementation plans in the Mekong Delta, like the Just Energy Transition Partnership from 2022, that aim to preserve and protect the environment, indigenous livelihoods and their surrounding ecosystems remain jeopardized. Displacement of the Khmer Krom community does not aid the preservation process of the environment. Instead, it exacerbates environmental degradation and health issues that are already present. We, the Khmer Krom people, are open to discussion and willing to make change. It is great that you have uh, policies for ethnic minorities. However, those same policies and efforts are not visible and, and are absent for indigenous peoples. We want and hope the member state Vietnam is willing to take the steps to join hands instead of binding our hands. Thank you. Akun I thank the នៅក្នុងពីមុខរបស់សេចក្តីថ្លែងការណ៍នៃយុវជនយើងយើងមើលឃើញថា Indigenous People Organization គឺថាស្ថាប័ននៃអឺ អង្គការជនជាតិដើមគឺថាយើងតម្រាំបានចូលទៅក្នុង UNPFII នេះគេទៀមទាយើងជាច្រើននៅឯកសារដើម្បីតម្រូវបញ្ជាក់ថាយើងជាជនជាតិដើមអឺជាការពិតរដ្ឋវៀតណាមបានមូលបង្កាច់បង្ខូចហើយនឹងដើរទៅ lobby ក្រមប្រទេសមួយចំនួន ឲ្យជួយប្តឹងទៅអង្គការសហជីវជាតិដេញយើងចេញអំពីស្ថាប័ន UNPFII នឹងម្ដងហើយហើយដេញបានមែនប៉ុន្តែយើងស្នើសុំប្រកាសប្រឆាំងទៀមទាត្រឡប់មកវិញ ដោយមានសហរដ្ឋអាមេរិកគឺជាអ្នកអឺ មានអំណះអំណាងច្រើនហើយនឹងស្វែងរកនៅផោះតាងជាច្រើន ផ្ដល់ទៅឲ្យអង្គការសហប្រជាជាតិទៅយើងបានចូលទៅក្នុងអាសនៈនៃអង្គការសហប្រជាជាតិស្ដីអំពីវេទិកាអចិន្ត្រៃយ៍នៃបញ្ហាជនជាតិដើមនេះត្រឡប់មកវិញមកទល់សប្តាហ៍ថ្ងៃនេះតើការខិតខំប្រឹងប្រែងរបស់រដ្ឋវៀតណាមដើម្បី បំបត្តិសម្លេងរបស់ខ្មែរក្រម ជាជនជាតិដើម នៅក្នុងប្រទេសហ្នឹងចោលពី permanent forum របស់ United Nation ស្ដីអំពី indigenous issue ហ្នឹងគឺថាមកទល់សប្ថ្ងៃហ្នឹងនៅតែព្យាយាមស្នើឲ្យដេញយើងចេញដដែលប៉ុន្តែយើងមានការគ្រប់គ្រងពីមហាអំណាចជាច្រើនក្រុមប្រទេសធំធំ ដែលគេមានរបាយការណ៍ច្បាស់លាស់ប្រទេស ចក្រភពអង់គ្លេសប្រទេសប្រទេសអូស្ត្រាលីកាណាដាក្រុមយូរ៉ុបហើយនឹង UNPF UNPO គឺថាបានការពារយើងឲ្យមានអាសនៈនៅអង្គការសហជីវជាតិមកទល់សប្តាហ៍នេះជាពិសេសយើងអរគុណជាច្រើន ចំពោះរដ្ឋាភិបាលនៃសហរដ្ឋអាមេរិកដែលជួយអន្តរាគមន៍យ៉ាងពេញបន្ទុកដើម្បីឲ្យយើងបានស្ថិតនៅក្នុង Permanent Forum នោះដដែល ចឹងក្នុងក្នុងប្រវត្តិនៃការតស៊ូដើម្បីបានបញ្ចេញសម្លេងនៅស្ថាប័នអង្គការសហប្រជាជាតិមួយនេះ មិនមែនជាការចំណាយពេលវេលាតិចទេថវិកាក៏ច្រើនបងប្អូនយើងនៅខាងក្រៅបានធ្វើពលកម្មច្រើនពីមួយចំនួនទៅមួយចំនួនគឺថាមហិមាខ្លាំងណាស់ទម្រាំសម្លេងរបស់ខ្មែរក្រមយើងនឹងបានសាបព្រោះមកខាងក្រៅអញ្ចឹងសូមឲ្យបងប្អូននិងប្រសង់ទាំងអស់នឹងមេត្តាជ្រាប គឺការខិតខំប្រឹងប្រែងរបស់អ្នកនៅខាងក្រៅនឹងសម្បើមណាស់ទម្រាំបានយើងមាន អាសនៈនោះហ្នឹងណាអាសនៈ10កៅអីហ្នឹងយើងបានចូលទៅអង្គុយដើម្បីថ្លែងការយ៉ាងពេញមុខជាមួយនឹងប្រជាសាស្ត្រដទៃទៀតយ៉ាងហោចណាស់ក៏មួយឆ្នាំពីរដងដែរគឺនៅ ស្ថាប័នអង្គការសហប្រជាជាតិស្ដីអំពីបញ្ហាជនជាតិដើមនៅញូវយ៉កនឹងម្ដងហើយខែ7ទៀតគឺថាយើងនឹងទៅទីក្រុងហ្សឺណែវ នោះគឺថាក្រុមអែមរៀបដែល mechanism ហ្នឹងក្រុមអ្នកឯកទេសដែលគេដោះស្រាយនៅបញ្ហាដែលយើងលើកឡើង ពីពាក់កណ្ដាលខែ4ទៅដល់ដើមខែ5ហ្នឹងបញ្ហាទាំងអស់ហ្នឹងគេប្រមូលយកទៅដោះស្រាយនៅក្នុងខែ7នៅទីក្រុងសេណែវនឹងកន្លែងនោះគឺកន្លែងដោះស្រាយ បញ្ហានឹងត្រូវដោះស្រាយយ៉ាងម៉េចរដ្ឋាភិបាលណាត្រូវគៀបសង្កត់ឲ្យតាក់លៃកម្មនឹងជាក់ស្ដែងយ៉ាងម៉េចយ៉ាងម៉េច ក្រុមអ្នក special reporter ក្រុមមេធាវីអីហ្នឹងទៅតក្តីគ្នានៅទៅហ្នឹងគឺថាយុវជនយើងផ្នែកកិច្ចការបរទេសហ្នឹងលោកម៉ៅមនីដុកទ័រជូសវកូពើហ្នឹងជាមួយនឹងក្រុមយុវជនយើងជានិស្សិតថ្មីថ្មីបញ្ញវន្តហ្នឹងគឺថាត្រូវទៅលើកគ្នា ទៅតស៊ូមតិហ្នឹងភាសាទៀតយ៉ាងហោចណាស់ក៏យើង មាន2ដងនៅក្នុងស្ថាប័នអង្គការសហជីវជាតិប្រតិពីនោះយើងចូលរួម Human Rights Dialogue ជាមួយនឹងសហរដ្ឋអាមេរិក Human Rights Dialogue ជាមួយនឹងប្រទេសអូស្ត្រាលី Human Rights Dialogue ជាមួយនឹងសហគមន៍អឺរ៉ុបនឹងសិតតែកិច្ចការដែលកិច្ចការបរទេសធំធំដែលយើងចូលរួម មិញយុវជនយើងបានថ្លែងការថ្លែងការចុងក្រោយនេះស្ដីអំពីបញ្ហាសុខភាព បញ្ហាការអប់រំហើយនឹងការមិនទទួលស្គាល់របស់រដ្ឋវៀតណាម ស្ដីអំពីការប្រកាសខ្លួនយើង ហើយយើងជាខ្មែរក្រមហ្នឹង identity របស់យើងនេះអត្តសញ្ញាណរបស់យើងនេះសូមឲ្យអង្គការសហប្រជាជាតិជួយ អន្តរាគមន៍ទៅរដ្ឋវៀតណាមដាច់ខាតទៅឲ្យទទួលស្គាល់ខ្មែរក្រមគឺជាជនជាតិដើម ហើយឲ្យទទួលទៅហៅយើងជាខ្មែរក្រមត្រឡប់មកវិញកុំអោយហៅយើង ជាខ្មែរណាមបតទៅទៀតឥឡូវយើងកំពុងតែទៀមទាបញ្ហានឹងខ្លាំងនៅក្នុងវេទិកានឹងតម្រង់យុវជនយើងប្រកាសមិញនឹងស្ថាបថា យើងទៀមទាដាច់ខាតទៅឲ្យរដ្ឋវៀតណាមទទួលស្គាល់យើង ថាជាខ្មែរក្រោម identity របស់យើងជាខ្មែរក្រោមហើយកន្លងមកធ្វើអត្តសញ្ញាណប័ណ្ណលុបនៅសញ្ជាតិរបស់ខ្មែរក្រោមចោលចេញពីអត្តសញ្ញាណប័ណ្ណថ្មីហ្នឹងរហូតដល់មានបញ្ហាចូលអង្គរវត្តគេមកឲ្យយើងចូលទេបងគ្រូឃើញនេះកន្លងមកហើយណាឥឡូវបញ្ហាហ្នឹងត្រូវលើកយកមកជជែកគ្នាផ្ទាល់ជាមួយនឹងអង្គការសហប្រជាជាតិយើងប្រកាសចឹងម្ដង ប្រកាសស្នើសុំថាយើងត្រូវយើងមានសិទ្ធិស្របទៅតាមសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើមហ្នឹងគឺថាយើងមានសិទ្ធិមានត្រាច្រើនណាស់មានត្រា4 5នោះគឺថាយើងមានសិទ្ធិ identify ខ្លួនយើងយើងមានសិទ្ធិប្រកាសនៅអត្តសញ្ញាណខ្លួនយើង ហើយគេទទួលស្គាល់ហេតុអ្វីដូចខ្ញុំកណាជែកចឹងហេតុអ្វីបានគេទទួលស្គាល់ថាយើងជាជនជាតិដើមមកពីយើងមាន មនុស្សខ្មែរក្រោម យើងមានទឹកដីខ្មែរក្រមយើងមានប្រវត្តិសាស្ត្រខ្មែរក្រមនិងយើងមានវប្បធម៌ខ្មែរក្រមយើងមាន4ចំណុចដែលគេសម្គាល់ថាយើងជាប្រជាសាស្ត្រមួយហ្នឹងយើងមានទាំងអស់យើងបានផ្ដល់នៅផោះតាងគ្រប់គ្រាន់ទៅឲ្យគេ យើងចំណាយពេលជិតដល់10ឆ្នាំដើម្បីបង្ហាញផោះតាងហ្នឹងទៅឲ្យគេឲ្យគេទទួលស្គាល់ច្បាស់លាស់តើការងារយើងធំប៉ុណ្ណាទៅស្វិតស្វាញប៉ុណ្ណាទៅនរនេះនរនាលយ៉ាងណាទៅ ដើម្បីឲ្យគេទទួលស្គាល់ថាយើងជាជនជាតិដើមនេះហើយបច្ចុប្បន្ននេះរដ្ឋវៀតណាមនៅតែមិនទាន់ទទួលស្គាល់ក្នុងពេលដែលអន្តរជាតិទទួលស្គាល់យើងរួចទៅហើយអញ្ចឹងរឿងនេះមិនយូរឡើយថ្ងៃអនាគតនឹងរងការគៀបសង្កត់ពីមួយថ្ងៃទៅមួយថ្ងៃរដ្ឋវៀតណាមដាច់ខាតទៅតែទទួលស្គាល់ខ្មែរក្រមតែខ្ញុំកណាបានលើកឡើងដដែលដដែលថាដើម្បីឲ្យរដ្ឋវៀតណាម ដាច់ខាតត្រូវទទួលស្គាល់យើងយើងជាប្រជាសាស្ត្រខ្មែរក្រមកំពុងតែរស់នៅមាតុភូមិបច្ចុប្បន្ននឹងត្រូវប្រកាសខ្លួនឯងដោយផ្ទាល់ថាយើងជាខ្មែរក្រមត្រូវតម្លើងនៅទង់ប្រជាសាស្ត្ររបស់យើងដោយប្រជាប្រដ្ឋយើងកំពុងតែធ្វើសពថ្ងៃក្នុងពេលមានពិធីបុណ្យម្ដងម្ដងត្រូវរំលឹកទៅដល់ប្រជាសាស្ត្ររបស់យើងពីព្រោះទង់ប្រជាសាស្ត្រនេះមិនមែនយើងបង្កើតទេវាមានយូរយាងណាស់មកហើយគ្រាន់តែយើងមិនហ៊ានប្រើតែប៉ុណ្ណោះ នេះគឺជាទងដែលបំបែកចេញអំពីទងប្រពុទ្ធសាសនារបស់យើងបញ្ជាក់ថាខ្មែរក្រមផ្សារភ្ជាប់យ៉ាងស្អិតរមួត ជាមួយនឹងប្រពុទ្ធសាសនាដែលជាដូនជាតាយើង បានយកមកតម្កល់បណ្ដោះបណ្ដាលទៅឲ្យកូនចៅរបស់លោកសិក្សាអំពីតំបូនមានអវាទណែនាំព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងហ្នឹងព្រោះហេតុនោះទងប្រជាសាស្ត្ររបស់ យើងគឺថាមានលក្ខណៈផ្សារភ្ជាប់ ស្អិតរមួតជាមួយនឹងបន្ទូលរបស់ ពុទ្ធសាសនានឹងតែម្ដងអញ្ចឹងនឹងអញ្ចឹងហើយឥឡូវយើងប្រកាសថាការរៀនសូត្រអក្សរខ្មែរពយុជនយើងមិននិយាយមានកម្រិតយើងគ្មានសិទ្ធិរៀនពេញលេញទេរដ្ឋវៀតណាមតាមឃ្លាំមើលយើងជានិច្ចដោយមិនទទួល ស្គាល់យើងជាជនជាតិដើម មិនហៅយើងជាខ្មែរក្រោមហៅយើងជាខ្មែរណាមបអីនេះជាដើមយើងប្រកាសផ្សាយ យើងបានរាយការណ៍ជាហោហែប្រចាំឆ្នាំប៉ុន្តែថ្ងៃនេះ ឆ្នាំនេះ យើងរាយការណ៍ដាច់ដោយឡែកអំពីសភាពតឹងតែងដែល ប្រព័ន្ធអប់រំរបស់ខ្មែរក្រមមានកម្រិតมันបានទូលំទូលាយដូចគេ បញ្ហាគ្រោះទឹកចំនួនហើយអាចប្រឈមនៅ ក្នុងទឹកដីកម្ពុជាក្រោមដែនដីសណ្ដោទន្លេមេគង្គហ្នឹងមិនត្រូវបានយកចិត្តទុកដាក់ទៅតាមអ្វីដែលរបាយការណ៍មក មកបរទេសមកអន្តរជាតិទេរាយការណ៍មកគេថាយកចិត្តទុកដាក់យ៉ាងស្អិតរមួតខ្លាំងក្លាណាស់ប៉ុន្តែធ្វើពង្រើយកន្តើយជាមួយនឹងពជាសាស្ត្រខ្មែរក្រោមអឺបំភ្លេចបង់នៅគោលការណ៍អភិវឌ្ឍប្រកបទៅដោយចីរភាពរបស់អង្គការ UNESCO ដែលគេហៅថា SDG ហ្នឹងមានការធ្វើប្រហែលគេថាมันអោយបណ្ដៃបណ្ដោយឲ្យពជាសាសនាមួយនៅក្រោយដាច់ស្រយាលទេ ត្រូវឲ្យគេសិក្សាឲ្យយល់ដឹងអំពីការថែទាំ សុខភាពអំពីប្រព័ន្ធអប់រំរបស់គេ ដើម្បីគេបញ្ជូនកូនចៅរបស់គេទៅសិក្សា មានតម្រេះវិជ្ជា គេប្រកបមុខរបរចិញ្ចឹមជីវិតទៅបានបៀវត្តច្រើនសម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសាររបស់គេតើប្រជាពលរដ្ឋខ្មែរក្រមបានមានរៀនសូត្រចេះដឹង ត្រឹមត្រូវទេបើយើងរៀនសូត្របានចេះដឹងត្រឹមត្រូវមិនដែលបានឲ្យមានការងារល្អទេ ដូចការតស៊ូរបស់ ប្រគុណម្ចាស់យើងខាយបង្ខំឲ្យគេបង្ខំកលែងការងារបោះបង់មិនអោយទទួលអ្នកនឹងធ្វើការគឺថា បញ្ឈប់ការងារយើង បង្ខិតបង្ខំដោយអំពើអាក្រក់ជាទីបំផុតដល់លោកអត់មានមជ្ឈបាយត្រូវតែជួចកោននៅក្នុងពុទ្ធសាសនា ដើម្បីបន្តការតស៊ូរបស់លោកទៀតម្ដាយឪពុករបស់លោកត្រូវបង្ខំឲ្យ ប្រាប់ម្ចាស់ផ្ទះនឹងមកឲ្យជួលផ្ទះមិនឲ្យគាត់មានការងារធ្វើគាត់យំសោកបោកខ្លួនដោយសារតែការតស៊ូជាមួយនឹងរដ្ឋវៀតណាមពីបញ្ហាសិទ្ធិសេរីភាពជនជាតិដើមរបស់ពួកគាត់តើធ្វើរបៀបនឹងសមរម្យឬទេហៅប្រជាពលរដ្ឋខ្មែរក្រមទៅបំផិតបំភ័យដែលគេចូលរួម នៅក្នុងកម្មវិធីដែលគ្រប់គ្រងទៅដោយអង្គការសហប្រជាជាតិដែលប្រកាសទៅដោយអង្គការសហប្រជាជាតិ ហើយរដ្ឋវៀតណាមបានចុះហត្ថលេខាទទួលស្គាល់ពេញបន្ទុកពេញច្បាប់ជាមួយអង្គការសហប្រជាជាតិធ្វើបាបយើងរបៀបនេះតើយើងមិននិយាយថ្លែងការមកខាងក្រៅហើយមកបដិសេធមិនអោយអង្គការសហប្រជាជាតិទទួលស្គាល់យើងឥឡូវឆ្នាំនេះរងនៅអាម៉ាស់ជាខ្លាំងដោយ មានការគ្រប់គ្រងអំពី ស្ថាប័នអ្នកសង្កេតការដតីទៀតដែលជាជនជាតិដើមដូចគ្នាហើយគេទទួលបានសិទ្ធិសេរីភាព ការលើកតម្កើងពីប្រជាជនចក្រអង់គ្លេស ធ្វើឲ្យគេមានសិទ្ធិសេរីភាពហើយគេទ្រាំមិនបានជាមួយនឹងអង្គើអឺអាក្រក់ជួជាតិរបស់តំណាងគណៈប្រតិភូវៀតណាមថ្លែងនៅ UNPFII នេះនឹងខ្ញុំកណាសូមប្រកេនប៉ុណ្ណឹងហើយជំរាបជូនឲ្យច្បាស់ទៅឲ្យប្រជាពលរដ្ឋយើងឲ្យយល់ថាកិច្ចការរបស់សហព័ន្ធនឹងធ្វើដើម្បីនរណាដើម្បីប្រជាពលរដ្ឋមានសិទ្ធិសេរីភាពនៅក្នុងប្រទេសរបស់ខ្លួននឹងឯងណានឹងប៉ុណ្ណឹងណា ណាទៀតនៅខាងក្រៅនឹងមានសក្តិសពហើយគេមិនចង់បានកិត្តិយសមិនចង់បានអីទេប៉ុន្តែយើង តែងតែនឹកឃើញដូចជាព្រះអង្គគ្រូខ្ញុំប្រគុណណាយើងបងប្អូនយើងដតីទៀតជាសមាជិកគណៈកម្មការនយោបាយនៃសហព័ន្ធព្រឹទ្ធាចារ្យទាំងអស់ប្រមាណចំនួនមកហើយយើងពលិកម្មពេលវេលារបស់យើងពលិកម្មទ្រព្យសម្បត្តិរបស់យើងពលិកម្មនៅសតិបញ្ញារបស់យើងដើម្បីអ្វីដើម្បីឲ្យឲ្យឲ្យការឋិតនៅចេរភាពរបស់ ប្រជាសាស្ត្ររបស់យើងនេះឲ្យស្របទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាពនោះគឺថាគោលការណ៍រឹងមាំបង្ការ UNESCO អង្គការសហប្រជាជាតិគេជួយលើកតម្កើងយើងយើងដើរទន្ទឹមគ្នាជាមួយនឹងគោលការណ៍ច្បាប់របស់អន្តរជាតិច្បាប់របស់អង្គការសហប្រជាជាតិដើម្បីលើកកម្ពស់ថែទាំនៅប្រជាសាស្ត្រយើងឲ្យគង់វង្សថែទាំនៅអក្សរសាស្ត្រភាសារបស់យើងវប្បធម៌គេដំណើរពីដូនតារបស់យើងឲ្យគង់វង្ស ចឹងមានតែយើងផ្ទាល់ខ្លួនទេជាអ្នកដែលថែទាំឲ្យគង់វងបាន យើងមិនអាចទៅពឹងគេសុំឲ្យគេមកជួយថែទាំបានទេគឺថាវាស្របទៅតាមការណែនាំរបស់ព្រះសម្មាសម្ពុទ្ធនោះមានអ្នកណាមកអាចថែខ្លួនយើងបានឥឡូវយើងចង់អនុវត្តចង់ថែទាំគេដំណើរអ្នកណាមិនចង់និយាយភាសាខ្លួនឯងឡើយយើងនិយាយភាសាយើងវាច្បាស់លាស់សួរជជែកគ្នា ហើយវា តំណាងឲ្យប្រជាសាសយើងមិនអាចបាត់បង់បានអញ្ចឹង យើងមានបងបងប្អូនយើងនៅប្រជាណាចក្រកម្ពុជាយើងមានបងប្អូននៅឯកំពុងរស់នៅប្រជាណាចក្រថៃឡង់ដែលយើងហៅខ្មែរលើនោះខាងសុរិនបុរីរាមអយុធ្យានគររាជជលបុរីឧបុនរាជធានីអីបលរាជធានីអីនោះគឺថានគររាជអឺអស៊ីសកេតអីហ្នឹងគឺថាបងប្អូនយើងពេញតំណងថានិយាយខ្មែរ និយាយខ្មែរលេខថៃឥឡូវយើង នៅ កម្ពុជាក្រមលេខយានិយាយខ្មែរលេខយួនខ្លះអឺអ្នកនៅស្រុកប្រាំងទៅនិយាយខ្មែរលេខប្រាំងអ្នកនៅអាមេរិកនិយាយខ្មែរលេខអង់គ្លេសអ្នកនៅកាណាដាអ្នកនៅ ប្រទេសផ្សេងផ្សេងអ្នកនៅអាល្លឺម៉ង់និយាយខ្មែរលេខអាល្លឺម៉ង់អញ្ចឹងប៉ុន្តែយើងចង់ថែទាំអឺពូជមោរបស់យើងនេះណាហើយថាខុសទេថាយើងថែទាំពូជមោរបស់យើងខុស គេចង់ឲ្យយើងបំបត្តិភាសាយើងចោលហេតុអីបានយួនចូលមកទឹកដី ខ្មែរមកចង់បំបត្តិភាសាខ្មែរចោលអានឹងមិនចង់បំផ្លាញពូជសាសគេអញ្ចឹងឥឡូវប្រជាពលរដ្ឋរបស់យើងដឹងថាដែនដីសណ្ដោទលេមេគង្គទឹកដីរបស់ខ្មែរតាហើយហេតុអីបានយួនហាមិនឲ្យយើងរៀនភាសាយើងយើង ចេះឆ្ងល់កន្លែងហ្នឹងទេយើង ចេះតវ៉ាជាមួយកន្លែងហ្នឹងទេយើងចេះសួរគេទេ ថាហេតុអីបានឯងហាមិនអោយពួកខ្ញុំនិយាយភាសាខ្ញុំនេះអញ្ចឹងនិយាយនិយាយតែរបៀបសាមញ្ញទន់ភ្លន់អញ្ចឹងទៅយើងចាំបាច់ទៅប្រើពើហង្សាអីទេពីព្រោះផ្លូវច្បាប់គឺថាគោលការណ៍នៃការតស៊ូត្រូវប្រើបញ្ញាឲ្យច្រើនហើយទៅសិក្សាឥឡូវខ្ញុំកណាសូមនិយាយរឿងហ្នឹងគឺថាធ្វើម៉េចឲ្យចិត្តរបស់យើងហ្នឹងកុំឲ្យនៅឋិតនៅក្រោមអាណានិគម កុំអោយនៅក្រោមអាណានិគមរបស់តណ្ហា ក្រមអាណានិគមរបស់កិលេសតែកាលណាយើង នៅក្រមអាណានិគមរបស់កិលេសយើងចង់បានអំណោយបន្តិចបន្តួចយើងចង់បាននៅការលើកតម្កើងទំយើបន្តិចបន្តួចហ្នឹង យើងបាត់សិទ្ធិសេរីភាពហើយត្រូវរំដោះខ្លួនយើងគឺចិត្តរបស់យើងនេះចេញពីអាណានិគមឥឡូវយើងមើលឃើញយុវជនយើងមួយចំនួនដោយលោកផាច់ថាផាច់ញឹក ថៃគឿងទូវង្ជឿងព្រះអង្គយើងខាយមេដាបៃតារបស់លោកហើយបដិគុណគឹមសំរិនចៅសរ៉ាត់អីដតីទៀតយិនមិញវ៉ាងអឺស្អីអ្នកពេញយើងនៅមហាទប់នោះអឺលំវងលំវងវងលំវងនោះអឺយ៉ាន់សេតអីគឺគឺថាដតីទៀតច្រើនចូលរួមគ្នា ទាំងប្រតិប្រគុណខាងនេះព្រះអង្គខ្លះដូចប្រកាសលាលែងតំណែងអំពីមន្ត្រីសង្ឃនោះគឺថាទម្លាក់ចាប់ផ្ដើមទម្លាក់អាណានិគមចោះយើងទម្លាក់អាណានិគមពីក្នុងចិត្តរបស់យើងនេះកុំឲ្យយើងឋិតនៅ ក្នុងអាណានិគមរបស់លៀបសការៈទ្រព្យសម្បត្តិទាំងអស់ហ្នឹងបាន យើងមានសិទ្ធិសេរីភាពអាចទៅរស់នៅលើឋានសួគ៌បានអញ្ចឹងអញ្ចឹងអ្វីក៏កើតចេញពីចិត្តរបស់យើងដែរបើខ្លួនរបស់យើង មិនទម្លាក់អាណានិគមចេញទេដោយចិត្តរបស់យើងទម្លាក់អាណានិគមចេញ ពីកិលេសអាចធ្វើសមាធិអាចផ្ចង់ធ្វើសមាធិសំដៅយ៉ាងម៉េចគឺយើងចូលមកសិក្សាអំពី បញ្ហាសិទ្ធិមនុស្សសេចក្តីប្រកាសរបស់អង្គការសហជីវជាតិស្តីអំពីសិទ្ធិជនជាតិដើមថ្ងៃ9ថ្ងៃ13ខែ9ឆ្នាំ2007 សេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិមនុស្សថ្ងៃទី10ខែធ្នូឆ្នាំ1948ជាដើមនេះសុទ្ធតែជាការរំដោះខ្លួនចេញអំពីអាណានិគមរបស់ របស់បរទេសពីអាណានិគមបារាំងមកដល់អាណានិគមយួនសេរីឥឡូវអាណានិគមយួនគុំនេះយើងត្រូវតែរំដោះខ្លួនយើងចេញឲ្យផុតពីហ្នឹងដូចយុវជនរបស់យើងខំប្រឹងធ្វើនេះគឺថាជាលំនាំឲ្យគ្នាយើងនឹងបានយល់ជាលំអានហ្នឹង គ្រាន់តែយើងនៅនៅនៅមាតុភូមិនោះ គឺថាចាំតែសិក្សាចាំតែស្វែងយល់ហើយបញ្ចេញសកម្មភាពតស៊ូដោយសន្តិវិធី ដោយអហិង្សាទៅ យើងនឹងជួបនៅការជោគជ័យនៅ ក្នុងថ្ងៃអនាគតនឹងជាប្រកបតែម្ដងនឹងខ្ញុំកណាសង្កេតប្រកណាទៀតអរគុណណាស់ទៀតឥឡូវយើងបានមួយម៉ោងតែយើងឆ្លើយនៅសំណួរប្រិយមិត្តរបស់យើងហើយយើងនឹងចប់នៅកម្មវិធីរបស់យើងតែម្ដង ឥឡូវលោកសិតសាទលោកបានសួរថាគុណម្ចាស់តើខ្មែរក្រមយើង អាចទៀមទាសិទ្ធិសេរីភាពឬក៏សិទ្ធិស្វ័យសម្រេចដោយ ខ្លួនឯងបានដែរទេគុណម្ចាស់អឺខ្ញុំប្រគល់ណាអាត្មាភាពនឹងគឺថាជឿជាក់នៅក្នុងខ្លួនមកពីខ្ញុំកណ្ដាលអ្នកធ្វើហើយតែម្នាក់ 20នាក់100នាក់1000នាក់ធ្វើឲ្យបានទេតលតែរាប់លានរាប់លាននាក់នាំគ្នាប្រកាស ខ្លួនយើងជាខ្មែរក្រមខ្លួនយើង ជាជនជាតិដើម ហើយប្រកាសព្រមគ្នាធ្វើរួមគ្នាអ្វីក៏ដោយស្ថិតនៅក្នុង សមគ្គីសមគ្គីសមគ្គាហ្នឹងតបោសខោអញ្ចឹងការងាររួមគ្នានាំឲ្យមានសេចក្តីសុខ សេចក្តីព្យាយាមរបស់ក្រុមអ្នករួមគ្នាហ្នឹងយើងរួមគ្នាហើយបើរួមគ្នាហើយมันព្យាយាមធ្វើ អ្នករួមគ្នានឹងมันព្យាយាមធ្វើទេក៏មិនបានសម្រេចដែរអញ្ចឹងរួមគ្នានាំឲ្យមានសេចក្តីសុខសេចក្តីព្យាយាមរបស់ អ្នក ដែលរួមគ្នានោះធ្វើឲ្យការងារនឹងបានសម្រេចហើយ មានសេចក្តីសុខទៀតនឹងអញ្ចឹងតលតែយើងនាំគ្នាធ្វើទាំងអស់គ្នានឹងបានសម្រេច បើធ្វើតែប្រមាណអ្នកដូចថា1ភាគ10 2ភាគ10អីមិនបានទេតលតែធ្វើស្រោះគ្នា តលតែធ្វើស្រោះគ្នាចិត្តតែមួយរួមគ្នាថែរក្សាអក្សរសាស្ត្រថែរក្សាភាសាថែរក្សាប្រពៃណីជាតិរបស់យើង វត្តអារាមរបស់យើង រួមគ្នា ចិត្តមួយថ្លើមមួយគឺយើងនឹងបានទូលជោគជ័យការងារក៏ដោយ តែយើងរួមគ្នាធ្វើហើយយើងធ្វើដោយខ្លួនយើងបើសំដូចសម្មាសម្ពុទ្ធលោកណែនាំអញ្ចឹងណាអត្តាហេអត្តណោនេថោកោហេនេថោបរោសយាគឺថាយើងទៅពឹងអ្នកដតីបានទេគឺថាកុំធ្វើខ្លួនឯងអញ្ចឹងណាណាអញ្ចឹងខ្ញុំកណាជាខ្មែរក្រោមគុណចាស់ជាខ្មែរក្រោម លោកសឹបថាតជាខ្មែរក្រោមតូវងជឿងគុណគឹមសំរិនព្រះអង្គយើងខាយយ៉ាញ់មិញវាងយ៉ាញ់សេតអីនោះគឺថា វត្តដតីទៀតមិនតែប៉ុណ្ណឹងទេត្រូវតែរាប់ម៉ឺនរាប់សែនរាប់លាននេះធ្វើទៅយើងទទួលបានជោគជ័យរដ្ឋវៀតណាមប៉ុណ្ណឹងរដ្ឋវៀតណាមឈឺក្បាលបាត់ទៅហើយហើយចិត្តត្មមយើងឡើងទៅរាប់ម៉ឺននាក់យើងឡើងរាប់សែននាក់តើរដ្ឋវៀតណាមមានអីទប់យើងមកពីយើងសំដែងការពិតអញ្ចឹងយើងឥឡូវយើងមានសម្លេងនៅអង្គការសហប្រជាជាតិដោយលោក Nelson Mandela គាត់ ថ្លែងការណ៍កាលដែលគាត់ចេញពីគុកមកគេជូនគាត់ថ្លែងការណ៍នៅអង្គការសហជីវជាតិគាត់ស្នើសុំថាសុំឲ្យសម្លេងរបស់អ្នករងគ្រោះត្រូវបានគេស្ដាប់ឮសូរសូមឲ្យអ្នកដែលស្ដាប់ឮសូរហ្នឹងមេត្តារកវិធី ជួយជនរងគ្រោះនឹងឲ្យរួចពីផុតភ័យនឹងសម្លេងរបស់លោកប្រធានបានដុល្លារប្រកាសចាឥឡូវសម្លេងខ្មែរក្រមត្រូវបានគេស្ដាប់ឮហើយណាណា នៅតែគេដោះស្រាយប៉ុន្តែប្រជាប្រដ្ឋដែលស្ដាប់របស់លោក Nelson Mandela នឹងគេក្រោកឡើងព្រមគ្នាអញ្ចឹងយើងសំលេងយើងស្ដាប់ហើយគេឮហើយ ប្រជាប្រដ្ឋយើងកំពុងតែងើបហើយប៉ុន្តែមិនទាន់ស្រស់គ្នាព្រះសង្ឃត្រូវងើបជាមួយនឹងប្រជាប្រដ្ឋពីព្រោះព្រះសង្ឃគឺជាកូនចៅរបស់ដូនតាខ្មែរក្រោម ប្រសង់ខ្មែរក្រមមិនមែនកើតពីយួនទេប្រសង់ខ្មែរក្រមកើត ពីដូនតាខ្មែរក្រមអញ្ចឹងត្រូវត្រឡប់មកប្រើប្រាស់ភាសាខ្មែរក្រមត្រូវមកត្រឡប់មកប្រើប្រាស់អក្សរសាស្ត្រខ្មែរក្រមបាន ត្រូវជាកូនចៅខ្មែរក្រមដោយព្រះអង្គសឹងអវិននេះជាដើមនេះព្រះអង្គដតីទៀតដែលដែលខិតខំប្រឹងប្រែងណាស់ទេសនាជាភាសាយួនហ្នឹងត្រឡប់មកទេសនាជាភាសាខ្មែរត្រឡប់មកប្រើប្រាស់ជាភាសាខ្មែរដោយគុណតាំងណោ ត្រូវតែចេញសេចក្តីថ្លែងការណ៍ជាភាសាខ្មែរពីព្រោះព្រះអង្គចេញសេចក្តីថ្លែងការណ៍ឲ្យខ្មែរតែមិនទៅចេញថ្លែងការណ៍ទៅប្រាប់យួនឯណាអញ្ចឹងកុំបន្ទោសខ្មែរក្រមថាខ្មែរក្រមមិនត្រាប់ប្រកបមកពីខ្មែរចេញសេចក្តីថ្លែងការណ៍ជាភាសាយួនខ្មែរក្រមមិនចេះអញ្ចេះមើលអស់អាខ្មែរក្រមប្រមាណអ្នកដែលចេះអក្សរសាស្ត្រយួនច្បាស់លាស់នោះសូម្បីតែអក្សរសាស្ត្រជាតិឯងនឹងសិក្សាមិនចង់ច្បាស់លាស់ផងតែមកមានឱកាសឯណាទៅសិក្សាភាសាយួនច្បាស់លាស់ទៀត បើខ្មែរក្រមច្បាស់លាស់ភាសាយួនខ្មែរក្រមបានធ្វើធំអស់ហើយខ្មែរក្រមមិនមែនទៅនៅបំរើគេធ្វើការតាមរោគចាស់គ្រប់ដល់កន្លែងហ្នឹងទេឲ្យយល់ច្បាស់កន្លែងហ្នឹងដៃគុណក៏គ្រប់តាអង្គហ្នឹងសិតតែដឹងតាពូជដំបងខ្មែរក្រមហ្នឹងយ៉ាងម៉េចចេះដឹងខ្មែរក្រមប៉ុណ្ណាភាសាអក្សរភាសាសាស្ត្ររបស់ខ្មែរក្រមហ្នឹងចេះប៉ុណ្ណាហើយចាំបាច់ទៅក្អេងក្អាងទៅអួតអីជាមួយនឹងវិជាសាស្ត្រខ្លួនឯងខ្លួនឯងគ្មានតក្រាន់បើអីទេ អ្នកបំផ្លាញភាសាខ្លួនឯងហ្នឹងគឺខ្លួនឯងហ្នឹងទៅមកអ្នកដែលរៀនយួនដែលប្រើប្រាស់ភាសាយួនហ្នឹងណាឲ្យចេះភ្ញាក់ខ្លួនឲ្យចេះមានសេចក្តី ខ្មាស់ខ្លួនណាកុំប្រើប្រាស់របៀបវែងវ័នរបៀបឈួតវែងរបៀបនេះ នេះគឺជាអង្គើមួយ មិនត្រឹមត្រូវទេណា ដូរត្រឡប់មកវិញដូរត្រឡប់មកវិញសពថ្ងៃហ្នឹងមានយុវជនយើងជាច្រើន ភ្ញាក់លឹកហើយគេរិះគន់នឹងច្រើនណា ប៉ុន្តែខ្ញុំកណាក៏ស្នើដែរគឺថាការរិះគន់នឹងគឺថាយើងត្រូវតែទន់ភ្លន់ប្រើភាសាសិលធម៌ត្រឡប់មកវិញកុំខ្មាស់តេះដៀលគ្នាអីធ្ងន់ធ្ងរអញ្ចឹងណាតែថារំលឹកគ្នាយើងខំប្រឹងរំលឹកគ្នាទៅកុំអោយមានចងកំហឹងគ្នាទៅវិញទៅមកខ្ញុំមិនដាំរំលឹកវិញគ្មានខ្មែរណាចង់បំផ្លាញខ្មែរគ្នាឯងទេ វាមានតែសាសគេគេមកបញ្ចោះបញ្ចូលគេមកតម្យើអ្នកណាដែល វង្វេងវង្វាន់ជាមួយនឹងលៀបសការៈវង្វេងវង្វាន់ជាមួយនឹងបនស័កហ្នឹងគឺថាត្រូវគេបំពុលទៅប្រើភាសាអប្រើភាសាយួនទៅ គេឲ្យធួធំតណេះគេឲ្យអង្គុយកៅអីតណេះគេឲ្យឡើងថ្លែងការអញ្ចេះហើយមានតម្លៃអីសម្រាប់យើងដែលដែលយើងទៅបំផ្លាញភាសាឯងយើងទៅថ្លៃធ្នូអីជាមួយគេ មានដែលខ្មែរក្រមណាបានបានបានទទួលថ្លៃធ្នូហើយយួនមកលើកតម្កើង អរិយវប្បធម៌អរិយធម៌ខ្មែរបើគេលើកតម្កើងគេប្រមូលយើងឲ្យនិយាយយួនគេប្រមូលយើងឲ្យសរសេរលិខិតស្នាមអីផ្ញើទៅពលរដ្ឋខ្មែរជាភាសាយួនអានឹងបើគេលើកតម្កើងអញ្ចឹងបានន័យថាគេចង់បំផ្លាញយើងហើយណាតែគេមិនមិនឲ្យយើងសរសេរភាសាយើងគេមិនអោយយើងនិយាយភាសាយើងនិយាយអក្សរសាស្ត្រយើងហ្នឹង បានន័យថាគេចង់បំផ្លាញយើងហើយ ហើយបើគេចង់លើកតម្កើងយើងគេមកជ្រៀតជ្រែកគេមកចង់គ្រប់គ្រងវត្តយើងធ្វើអីគេឲ្យយើងគ្រប់គ្រងខ្លួនយើង គេឲ្យយើងសិក្សាប្រវត្តិសាស្ត្រខ្លួនយើងគេឲ្យយើងថែទាំប្រពៃណីរបស់យើងទំកំទំកើងនេះគេ ប្របួលយើងឲ្យតែសង់វត្តគេមិនបើកសាលាឲ្យយើងឯណាគេឲ្យយើងចំណាយលុយទៅផ្លិចផ្លាញសង់អគាររាប់លានដុល្លាររាប់រាប់ រាប់រាប់ពាន់លានដុំអីចឹងទៅយើងសប្បាយអជាមួយនឹង អាគារទៅយើងមិន កំគិតកំគិតនាំគ្នារៀនសូត្រសរសេរតាយួនទៅកុំតខ្វល់ខ្វាយអីអីចឹងអានោះហើយ គឺជាដំណើរដែលសារប្រលៀបនៅអក្សរសាស្ត្រហើយនឹងប្រពៃណីរបស់យើងអញ្ចឹងត្រឡប់មកវិញខ្ញុំកណាសូមឲ្យបងប្អូនយើងទាំងអស់រួមគ្នាសិក្សាអំពី គឺថាច្បាប់ណាដែលមកការពារយើងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមនឹងរៀនឲ្យច្បាស់លាស់កាន់ឲ្យខ្ជាប់អបឲ្យជាប់នឹងដើមទ្រូង គឺយើងនឹងទទួលបានការទទួលស្គាល់ពេញលេញកាលណាយើងប្រកាសព្រមគ្នាទៅអង្គការសហប្រជាជាតិអ្នកបរទេសទាំងអស់គេគ្រប់គ្រងយើងឯងគឺឃើញភាពមុតស្រួចរបស់ប្រជាសាស្ត្រយើង គឺថាយើងដាច់ខាតមែន មិនលប៉េះលប៉ោះប្រមាណអ្នកហ្នឹងទេគឺយើងទៀមទា ដោយស្រស់គ្នាយើងចង់បានអាហ្នឹងណាហើយបងប្អូនណាប្រសងណាគណៈខ្ញុំគណៈខ្ញុំគណៈអាត្មាសំទូលពេលដែលយើងទទួលស្គាល់បានសិទ្ធពេញលេញស្របបាប់ជាជនជាតិដើម ផលប្រយោជន៍យើងបានច្រើនណាស់រដ្ឋវៀតណាមត្រូវតែចែកលេខមកឲ្យយើងដើម្បីនឹងតំកំតំកើងវប្បធម៌អសរសាស្ត្ររបស់យើងមិនមែនដោយសពថ្ងៃនេះទេត្រូវបានច្រើនទៀត ពីព្រោះភោគផលដែលគេទទួលបានអំពី ទឹកដីរបស់ដូនតាយើង យកទៅលក់នៅបរទេសច្រើនណាស់គេមិនទាន់ចែកចាយយើងគ្រប់គ្រាន់ទេគេយកទៅសាងសង់នៅភូមិភាគកណ្ដាលគេយកទៅសាងសង់នៅហាណូយអស់ហើយគេគេទុកឲ្យភូមិភាគខាងត្បូង របស់យើង ដែនដីសណ្ដោតលេមេគង្គទឹកដីកម្ពុជាក្រមរបស់យើងនឹងក្រគេមិនអោយយើង បើកសាលារៀន គេមិនឧបត្ថម្ភយើងត្រឹមត្រូវគេមិន ឧបត្ថម្ភគ្រូបង្រៀនរបស់យើង គេមើលប្រសង់អឺលហេតលហូតគេតាមដានសពគ្រប់បែបយ៉ាងតាមពិតរដ្ឋវៀតណាមទៅឧបត្ថម្ភយើងច្រើនណាស់វិជាស្ថាននៅព្រៃសរសៃវិជាអឺមហាវិទ្យាល័យពុទ្ធសាសនានៅខេត្តព្រះតពាំងគេទៅលើកតម្កើងយើងច្រើនណាស់គេទៅផ្ដល់ប្រាក់ឧបត្ថម្ភច្រើនហើយគេមិនអោយវៀតណាមជនជាតិវៀតណាមមកគ្រប់គ្រងនៃវិទ្យាស្ថានខ្មែរទេគេទៅអោយខ្មែរ សិក្សាខ្មែររៀនអក្សរខ្មែរប្រវត្តិសាស្ត្រឲ្យជ្រាវជ្រៅយើងមានសមត្ថភាពទំគំទំកើងវប្បធម៌របស់យើងហ្នឹងនឹងពេលដែលយើងមានសិទ្ធិជនជាតិដើមនឹងផលប្រយោជន៍របស់យើងនឹងបានច្រើនណាស់ណាសូមឲ្យជ្រាបអញ្ចឹងកុំឲ្យអឺច្រឡំស្មានថាបច្ចុប្បន្ននឹងគេជួយយើងនឹងគ្រប់គ្រាន់ហើយមិនទេបងប្អូនយើងមានច្រើនគេថាអូគេជួយយើងប៉ុណ្ណឹងគ្រប់គ្រាន់មិនតាន់ទេ ជួយនេះមិនបាន មួយភាគទេមកប្រាប់ នេះមិនបានមួយភាគអត់ទេតាមត្រូវគេជួយយើងច្រើនណាគេត្រូវតែឧបត្ថម្ភយើងដាច់ខាតចឹងមកមកពីភោគផលធម្មជាតិស្រែចម្ការស្រូវអីផ្សេងផ្សេងហ្នឹងគឺថាយកយកពីការប្រមូលផលនៅទឹកដី កម្ពុជាក្រមយើងយកទៅលក់នៅបរទេសច្រើនណាស់ហើយគេមិនអាចបដែបដោយឲ្យយើងដើរទៅស៊ីឈ្នួលគេគ្រប់កន្លែងចឹងបានទេគេទៅតំកើងប្រជាប្រដ្ឋខ្មែរ ហើយឥឡូវហ្នឹងណាស្អី insurance ណាធានារ៉ាប់រងការពារសុខភាពរបស់យើងចូលទៅដេកពេទ្យមិនបងលុយហ្នឹងឥឡូវលុបចោលទៀតឃើញអត់ណាពីដើមឲ្យខ្មែរយើងឥឡូវលុបចោលទៀតគេថាអស់សេដ្ឋកិច្ចដុនដាបសេដ្ឋកិច្ចដុនដាបអីក៏ដោយជនជាតិដើមខ្មែរក្រមទៅតែថែទាំត្រឡប់មកវិញឲ្យសិក្សាត្រឹមត្រូវធានារ៉ាប់រងសុខភាពទៅមន្ទីរពេទ្យព្យាបាលនោះឲ្យ ត្រឹមត្រូវទៅពិនិត្យរោគអីគឺថាមិនអាចបងលុយបានទេនឹងសម្រាប់ជាប្រដ្ឋខ្មែរក្រម ចង់ធ្វើឲ្យខ្មែរក្រមមានសេចក្តីសុខហើយសំដោយសេចក្តីប្រកាសរបស់ខ្លួនមកអង្គការសហជីវជាតិរាយការណ៍មកអង្គការសហជីវជាតិហ្នឹងត្រូវថែទាំខ្មែរក្រមដល់នៅការថែទាំសុខភាពត្រឡប់មកវិញឲ្យសម្បូររុងរឿងរៀបចំសាលារៀនឲ្យបានត្រឹមត្រូវបណ្ដោះបណ្ដាលគ្រូខ្មែរឲ្យវត្តខ្មែរទាំងអស់ហ្នឹងបើកសាលារៀនឲ្យបានច្បាស់លាស់ហើយប្រកាសជាសាធារណៈនឹងបានបានណាទៀត លោកសុតសាទគាត់លោកសួរចំចំណុចហ្នឹងដែរទៀតសួរថាតើខ្មែរក្រមយើងអាចបង្រៀនអក្សរសាស្ត្រខ្មែរតាមវត្តអារាមបានដែរទេមានអាហារគាត់ឡូវមានអាហារគាត់ផងនៅព្រះសពាំងគេរៀនពេញតវត្តនោះគេរៀនពេញតខេតនោះតែលោកសង្ឃយើងមួយចំនួននៅខេត្តឃ្លៀងនៅខេត្តដតីទៀតហ្នឹងมันខំប្រឹងបើកសាលាបង្រៀនតាយួនទៅសើបសួរអីផ្សេងផ្សេងទៅចង្អុលមុខយួនផាំងផាំងទៅ យកសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមនឹងទៅដាក់នៅលើតុកនឹងត្រៀមចាំឲ្យហើយ photocopy បាន100ចប់200ចប់1000ចប់2000ចប់រាប់ម៉ឺនរាប់សែនចប់ចែកគ្នាគ្រប់ប្រជាពលរដ្ឋឲ្យអស់អានបើហើយរដ្ឋវៀតណាមចោះទៅចាប់គៀបសង្កត់ទៀតទៅថតវីដេអូផ្សាយត្រឡប់មកវិញដូចយើងតវ៉ាករណីលើកហើយចាអញ្ចឹង រឿងដែលប៉ះពាល់ខ្ញុំកណាអាត្មាសូមជំរាបថាជាថ្មីរឿងដែលប៉ះពាល់ទៅដល់សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិសិទ្ធិមនុស្ស48ក៏ដោយសិទ្ធិជនជាតិដើម2007នឹងក៏ដោយបនអីផ្សេងផ្សេងរបស់អង្គការសហប្រជាជាតិនឹងក៏ដោយយើងអបអរសាទរមិនខុសទេហើយបើមានករណីនឹងប្តឹងមកយើងនឹងឲ្យរដ្ឋវៀតណាមអាម៉ាស់ជាទីបំផុតហើយដំណើររបស់យើងកាន់តែប្រសើរឡើង ប្រសើរឡើងជាសន្សំសន្សំ ត្រូវតែអនុវត្តទៅតាមច្បាប់សេចក្តីប្រកាសអ្វីអ្វីដែលជាការស្របច្បាប់របស់អង្គការសហប្រជាជាតិដែលសហព័ន្ធណែនាំធ្វើគឺធ្វើទៅអត់ខុសទេណាណាទៀតអឺមួយទៀតលោកវុនឋានលោកវុនឋានលោកថាជំរាបសួរលោកគ្រូហេតុអ្វីខ្មែរក្រមធ្វើការរោងចក្រអឺរោងចក្រអត់បានឈប់សម្រាកចូលឆ្នាំខ្មែរ អឺគេឲ្យឆប់សម្រាប់ទៅតាមខេត្តខ្លះខេត្តឃ្លាំងដូចជា ឆ្នាំហើយគឺថាមានប្រកាសឲ្យក្រុមប្រឹងចាក់នឹងឲ្យឆប់ប៉ុន្តែរឿងវាមានករណីចេះឥឡូវករណីនោះវាមានពាក់ព័ន្ធទៅដល់ការអនុវត្តទៅតាមខេត្តសេចក្តីប្រកាសនឹងតាមខេត្តខេត្តខ្លះគេនិយាយថាខេត្តគេប្រជាប្រដ្ឋដូចជាខាងតំបន់ដែលប្រជាប្រដ្ឋយើងទៅធ្វើការអញ្ចឹង គឺថាខេត្តគេមានប្រជាពលរដ្ឋខ្មែរមិនគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យឈប់ចឹងទេអញ្ចឹងគេមានសិទ្ធិធ្វើចឹងអញ្ចឹងណាអាហ្នឹងយើងតស៊ូមិនទាន់បាន ជារៀបរយទេឥឡូវយើងសំខាន់កុំអាលគិតទៅដល់បញ្ហានោះយើងមើលឃើញថាខេត្តប្រតពាំងខេត្តឃ្លៀងហើយនិងខេត្តដទៃទៀតដែលមានប្រជាពលរដ្ឋយើងរស់នៅច្រើនហ្នឹងមានវត្តអារាមច្រើនហ្នឹងគេអនុវត្តច្បាប់ឲ្យឈប់ហើយ គ្រាន់តែឆប់គេអត់បងលុយឲ្យគេអត់ឲ្យលុយសម្រាប់ឆប់ថ្ងៃឆប់សម្រាប់នោះឲ្យត្រឹមត្រូវដូចនៅឲ្យបរទេសអញ្ចឹងយើងនឹងបន្តទៀមទារឿងនឹងតទៅទៀតប៉ុន្តែរឿងសំខាន់ត្រូវធ្វើឲ្យគេទទួលស្គាល់យើងជាផ្លូវច្បាប់យើងវាត្រូវហើយយើងវាអត់ខុសទេ ប៉ុន្តែរដ្ឋវៀតណាមនៅតែអាស្មិមានៈទទឹងរឹងមិនមិនព្រមទទួលស្គាល់យើង ទទួលស្គាល់យើងទៅប្រាប់អង្គការសហជីវជាតិទៅប្រាប់អ្នកបរទេស UADB ធនាគារអភិវឌ្ឍអាស៊ីថាយើងហៅជនជាតិដើមថា ethnic minority គេថាគេហៅជនជាតិដើមនឹងវាយសរុបគឺជាជនជាតិភាគតិចនឹងគេនិយាយចឹងនៅក្នុងសេចក្តីបន្លំរបស់គេនឹងចឹងចឹងយើងអត់ព្រមទេភាសាហ្នឹងចឹងយើងត្រូវតែប្រកាសមកលើកហើយមកលើកទៀតជាការពិតការតស៊ូនឹងវាយូរណាស់ ហើយយើងក៏គួរចាំដែរថាវៀតណាមតម្រាំនឹងពួកកុំនេះនេះតម្រាំនឹងដណ្ដើមបានទឹកដីនៅខាងត្បូងទឹកដីកម្ពុជាក្រោមយើងនឹងគេចំណាយច្រើនណាស់ហើយយើងតស៊ូត្រឡប់ទៅវិញត្រូវតែខ្លាំងហើយស្វិតស្វាញអញ្ចឹងដែរបានបានបំពីការពិតរបស់យើងហើយយើងយើងតស៊ូឥឡូវហ្នឹងកម្លាំងយើងនឹងមិនទាន់សមល្មមធួននឹងឲ្យគេទទួលស្គាល់ទេជាការពិតខ្ញុំកណានិយាយចឹងបង យើងចាំបាច់វគ្គលៀមទេប៉ុន្តែសន្សំសន្សំពីមួយថ្ងៃទៅមួយថ្ងៃកម្លាំងដែលយើងយល់ដឹងអញ្ចឹងយល់ដឹងចេះសួរមកអញ្ចឹងបានន័យថាមានស្មារតីហើយហើយមានស្មារតីហ្នឹងគឺជាដំណើរឆ្ពោះទៅរកការជោគជ័យត្រូវខំប្រឹង ត្រូវខំប្រឹងហើយត្រូវមានជំនឿយ៉ាងមុតមមនៅក្នុងខ្លួនថាដំណើរហ្នឹងគឺជាដំណើរពិតហើយការពិតខ្ញុំកណានិយាយដែរដែរការពិតมันអាចមានអ្វីមក បំបត្តិការពិតបានទេសច្ចភាពណាអរិយសច្ចរបស់ព្រះសម្មាសម្ពុទ្ធលោកសម្ដែងហ្នឹងគឺថាការពិតយើងអត់មានភូតភរយើងជាជនជាតិដើមពិតប្រកបយើងមានតែខ្លែងបន្លំឯណាជាដូនជាតាយើងជាអ្នករកឃើញកាន់កាប់ទី1នៅទឹកដីហ្នឹងអញ្ចឹងយើង គឺជាជនជាតិគឺជាពូជម្បូរអ្នកស្នងតកូលតគេដំណើរអំពីអ្នកដែលកាន់កាប់ទី1នៅទឹកដីហ្នឹងយើងត្រូវតែទទួលបាននៅគេមកដល់អស់ហ្នឹង គេមកខាងក្រោយគេមកឆ្លៀនពៀនគេមកដាក់នៅអាណានិគមពីលើយើងគេទទួលបានផលប្រយោជន៍ពីទឹកដីដូនតាយើងគេត្រូវតែឧបត្ថម្ភកូនចៅរបស់ដូនតារបស់យើងគេមិនអាចធ្វើប្រហែសដូនតាយើងឲ្យក្រលំបាកចឹងទេ គេថ្ងៃបុណ្យថ្ងៃអីឈប់សម្រាកនឹងយើងចង់បានឈប់សម្រាកបុណ្យឲ្យបងបានបានថាវិការមកចាយវាយដើម្បីនឹងអនុវត្តប្រពៃណីវប្បធម៌របស់យើងស្គមត្រង់រុងរឿងតោះតែយើងនាំគ្នាសរុបគ្នាចូលរួមគ្នា ឲ្យគេទទួលស្គាល់យើងជាជនជាតិដើមស្រុតបាទសិនបានយើងទទួលបាននៅផលប្រយោជន៍នឹងតាមក្រោយអញ្ចឹងអញ្ចឹងគោលដៅធំបំផុតនឹងគឺថាត្រូវតែបង្ខំឲ្យរដ្ឋវៀតណាមនឹងគិចមិនរួចត្រូវទទួលស្គាល់យើងជាជនជាតិដើមសិនកុំអាលគិតពីបញ្ហាផ្សេងដទៃទៀតតែយើងសួរវើនវាយទៅអាបញ្ហាដែលយើងកំពុងជួបសពថ្ងៃយើងភ្លេចអាគោលការណ៍ដើមមកគោលការណ៍ដើមមក ចឹងបុព្វហេតុដើមរបស់យើងគឺយើងទៀមទាឲ្យគេស្គាល់ទទួលស្គាល់យើងជាជនជាតិដើមសិនដល់ឲ្យយើងបានជនជាតិយើងបានបានទាំងអស់ហើយបានទាំងអស់ហើយវាអត់មានមិនបាច់ទៅទាចូលឆ្នាំដូនតាទេអានោះវាមកឯងតាគឺសំខាន់អាអាបុព្វហេតុដើមនេះគុំទៅភ្លេចវិញវ័នអីទៅតាមការបញ្ចុះបញ្ចូលគេសួរនាំលប៉េះលប៉ោះអីខាងក្រោយវាអត់ត្រូវទេមកពាក្យអាបុព្វហេតុដើមនេះយើងមិនទាន់បានផងយើងទៅចង់បានអាក្រោយនឹងមិន ណាណាយើងមិនតាន់មុជទឹកផងជំរះខ្លួនយើងអូសំគេថាអត្តសញ្ញាណរបស់យើងនេះឥឡូវអត្តសញ្ញាណរបស់យើងជាស្អីគេហៅខ្មែរណាមបោថាមិនដៅទេណែឯងទៅហៅខ្ញុំខ្មែរក្រមខ្មែរក្រមគឺជាជនជាតិដើមនៅទឹកដីកម្ពុជាក្រៅហ្នឹងចឹងណាឲ្យច្បាស់ខ្លួនអញ្ចឹងឥឡូវត្រឡប់មកវិញខំប្រឹងស្ដាប់បញ្ហាអស់ហ្នឹងគឺថាឲ្យច្បាស់ខ្លួនឯងថាជាជនជាតិដើម ហើយជនជាតិដើមត្រូវរស់នៅជាមួយអីត្រូវរស់នៅជាមួយសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមថ្ងៃ13ខែកញ្ញាឆ្នាំ2007ត្រូវតែចេះអាច្បាប់ហ្នឹងត្រូវតែចេះសេចក្តីប្រកាសហ្នឹងទាំងទាំង46មាត្រាហ្នឹងបានហៅថាយើងជាជនជាតិដើមបើយើងមិនចេះអាហ្នឹងយើងយើងប្រកាសខ្លួនជាជនជាតិដើមមានអីអាងថាឯងអាងអាងអញ្ចឹងអូជនជាតិដើមអញ្ចឹងតានឹងអញ្ចឹងត្រឡប់ទៅមើលអានោះណា កុំអោយយើងអត់ដឹងអីអីចិត្តទាអើយមិនយើងអត់អានេះមិនយើងអត់អានោះត្រូវទេកុំអាលទាអាក្រោយក្រោយហ្នឹងទាអាដើមហ្នឹងសិនអញ្ចឹងក៏យើងបានរបស់ដើមបានមកទាំងអស់ហ្នឹងណានោះបាននោះចាំតមកតាណាអញ្ចឹងប៉ណ្ណឹងសិនហើយគូហើយអូខេប៉ណ្ណឹងយកជ្រៅហើយអឺអរគុណដល់ប្រិយមិត្តរបស់យើងដែលបានចូលរួមទស្សនានៅសល់2នាទីទៅបាន1ម៉ោងកន្លះឥឡូវអរគុណហើយចំពោះការចូលរួមទស្សនាហើយនឹងថែម បានសំណួរជាពិសេសដែលបើមិនបានអូយមសើសរីក៏ចូលជាភាសាវៀតណាមមកទៀតមកសន្ធឹកគុណចាស់ជួយមើលតិចឲ្យចាំកំបាច់ឆ្លើយបានណានេះជួយមើលអសលើនេះខាងលើនេះតណាបាត់ហើយគាត់មើលថាមិនទៅតែ sao người Khmer bản địa Campuchia ក្រោមរៀងណៃតុងត្រង់ lực pháp của Ờ, rong và người ờ, và ngoài nước Liên Hiệp Quốc mà Việt Nam cứ cho là phạm tội lật à, lật đổ và phản động. Ờ, chỉ mặt đặt tên, ờ, chứ tôi thấy người có ma bạn địa, à, Campuchia Crown Campuchia Crown tôn trọng pháp luật của Liên Hiệp Quốc. làm theo pháp luật mà nhà nước trong và ngoài nước mà cán bộ làm việc Việt Nam cứ chỉ mặt đặt tên là phản động gì nghĩa quốc tế xem xét giải quyết dùng អឺនឹងគាត់ស្នើឲ្យអង្គការសហប្រជាជាតិនឹងផ្នែកខាងស្ថាប័នអន្តរជាតិនឹងមេត្តាដោះស្រាយឲ្យផងហេតុអ្វីបានខ្មែរក្រមអឺ ទទួលស្គាល់នៅអង្គការសហជីវជាតិនឹងខ្មែរក្រមយើងកំពុងតែប្រកាសទាមទារសិទ្ធិសេរីភាពជាជនជាតិដើមនឹងច្បាប់ទម្លាប់របស់អង្គការសហជីវជាតិហើយរដ្ឋវៀតណាមនឹងមិនទទួលស្គាល់ក៏លំពាវនាវទៅអង្គការសហជីវជាតិណាណាអញ្ចឹងគុណឃើញដែរចុះគាត់ព្យាយាមទោះបីថាបានអញ្ចឹងនិយាយអញ្ចឹងមកក៏ដោយចេះភាសាយួនប៉ុន្តែ មាន ស្មារតីជាខ្មែរធ្វើម៉េចគាត់មិនតាន់បានរៀនហើយពីថ្ងៃនេះតទៅទៅនាំគ្នាខំប្រឹងរៀនភាសាខ្មែរផងទៅវត្តទៅអីហ្នឹងអឺដើម្បីឥឡូវទៅកោះរំលើងឲ្យប្រសង់ទាំងអស់ហ្នឹង ប្រសង់នៅ តាមវត្តហ្នឹងអង្គណាក៏ចេះខ្មែរដែរហើយមានអង្គខ្លះមិនហ៊ានបង្រៀនអញ្ចឹងប្រជាពុទ្ធបរិស័ទហ្នឹងគណៈកម្មការដែលអ្នកជាអ្នកចិញ្ចឹមបាយលោកហ្នឹងអ្នកនាំគ្នាធ្វើបន់ហើយថែទាំលោកសង្ឃឲ្យមានចតុបច្ច័យរស់នៅ បាននៅក្នុងវត្តអារាមហ្នឹង ជូនកូនជូនចៅនឹងទៅនាំគ្នាគណៈកម្មការវត្តអាចារ្យវត្តញោមវត្តអីនឹងក្រុមវេនទាំង13នឹងទៅស្នើសុំឲ្យលោកសំបើកសាលាពង្រៀនខ្មែរកូនចៅលោកចេះផងអមរសេចៅឥឡូវចាំសេសួរលោកតាទាធេនសេតបខំឲ្យលោកតាទាធេននឹងអានភាសាយួនយ៉ាងដែរអញ្ចឹងណាបខំចិត្តទេមិនមែនក្នុងកណាមិនចេះទេណាចេះដែរហ្នឹងប៉ុន្តែมันសិក្សាឲ្យជ្រៅជ្រះប៉ុន្តែថា ចង់សិក្សាឲ្យជ្រៅជ្រះ តាមដានតទៀតព្រោះមិនទៅល្ងឹតងងអីទេភាសាការរៀនសូត្រអញ្ចឹងធ្វើអីឲ្យថៃបាត់ថាអាយុចាស់ប៉ុណ្ណឹងទៅហើយហ្នឹងហើយខំប្រឹងរៀនបានហ្នឹងរៀនហើយយល់បានច្បាស់លាស់ទៀតភាសានយោបាយពីដើមនិយាយច្រើនណាប៉ុន្តែឥឡូវយើងមិនចង់ថែទាំអីយើងគ្រាន់តែមកដឹងដឹងថាយួនថាឲ្យយើងមិនខ្លះពីភូតភរអន្តរជាតិយ៉ាងមិនខ្លះយើងឲ្យដឹងអញ្ចឹងប៉ុន្តែមកអន្តរជាតិយួននិយាយភាសាអង់គ្លេសដែរតាគុណអញ្ចឹងណា ហ្នឹងយើងជជែកគ្នាជាមួយយួន ជាភាសាអង់គ្លេសយើងខំប្រឹងភាសាអង់គ្លេសអីអញ្ចឹងទៅបានហើយហើយជាភាសាភាសាខ្មែរយើងឲ្យវាថ្នាក់បើថាឥឡូវយើងជាខ្មែរយើងប្រកាសជាខ្មែរហើយបើយើងមិនមិនចេះអក្សរសាស្ត្រយើងមិនចេះភាសាត្រឹមត្រូវទេទៅនិយាយប្រាប់កូនចៅខ្មែរក្រមដើម្បីប្រជាប្រដ្ឋខ្មែរក្រមយើងទៅយកទៅអាងអីទៅនិយាយប្រាប់គាត់នោះអញ្ចឹងណាប្រហែលហ្នឹងបានខ្ញុំគណៈប្រកាន់ខ្ជាប់ថាត្រូវសិក្សានៅ អក្សរសាស្ត្រហើយនិង ភាសារបស់ខ្លួននេះច្បាស់ខ្លះដោយគោលការណ៍មួយខ្ញុំកណ្ដាលនិយាយអញ្ចឹងអក្សររលត់ជាតិរលាយអក្សរពន្ធរាយជាតិកើងថ្កានភាសារលត់ជាតិរលាយភាសាពន្ធរាយជាតិកើងថ្កានអានឹងអញ្ចឹងបើយើងមិនចេះភាសាយើងទេជាតិរបស់យើងបានអីធ្វើជាទីអាងមិនមិនក៏ពន្ធរាយទៅបាន អញ្ចឹងអញ្ចឹងបានបានហើយអរគុណគូអរគុណហើយមានមានចូលខមមិនច្រើនប៉ុន្តែយើងអត់មានពេលអានចំណុចគាត់ថ្ងៃស្អែកថ្ងៃស្អែកទៅបោះស្រាយគឺថាមាន អ្នកសួរច្រើនបញ្ហាច្រើនហើយខ្ញុំកណានឹងត្រៀមរៀបចំដោះស្រាយដើម្បីបំភ្លឺនៅរាល់ចម្ងល់របស់បងប្អូនយើងតែសូមឲ្យគាត់សួរឲ្យបានឆាប់ឆាប់ហើយបើមិនចឹងទេអ្នកណាចង់សួរអញ្ជើញគាត់ចូលវេទិកាបណ្ដោយសួរដូចលោកថាច់ញឹកលើកហើយអញ្ចឹងណាបងគ្រូ ណាស់ណាស់ទេអញ្ចឹងច្បាស់លាស់សួរមួយមួយច្បាស់លាស់ឲ្យផ្ញើអញ្ចឹងទៅផ្ញើឲ្យគាត់ជួយសួរព្រោះជួនកាលសំណួរខ្លះវាស្តៀងស្តៀងគ្នាណាគេអញ្ចឹងយើងសួរឲ្យបងប្អូនយើងអាចព្រះអង្គគ្រូបង្កើតវេទិកាសំណួរនឹងចម្លើយអញ្ចឹងទៅហើយណាវេទិកាសំណួរនឹងចម្លើយមិនឯងអញ្ជើញលោកត្រង់បានរិនឲ្យចូលរួមជាមួយអញ្ចឹងទៅកម្មវិធីព្រះអង្គគ្រូអញ្ចឹងណាណាទៀតដើម្បីឆ្លើយសំណួរអញ្ចឹងទៅកិច្ចការខ្លះលោកត្រង់បានរិនគាត់ច្បាស់លាស់ ផ្នែកខាងនយោបាយគាត់តាមដានជាមួយនឹងរដ្ឋាភិបាល យើងចែកការងារគ្នាធ្វើ ណាទៀតអ្នកខ្លះតាមដាននៅអំពើពុតត្បិតរបស់រដ្ឋាភិបាលរដ្ឋាភិបាល ទីក្រុងហាណូយនឹងមានរៀបចំផែនការយ៉ាងម៉េចភាពកំសោយរបស់គេយ៉ាងម៉េចយើងសិក្សាអំពីសក្តានុពលរបស់យើងដើម្បីទប់ទល់ជាមួយគេយ៉ាងម៉េចគេថា ស្គាល់ខ្មាំងច្បាស់ស្គាល់ខ្លួនយើងច្បាស់យើងទប់ទល់យើងតស៊ូមួយគេ100ដងយើងឈ្នះ100ដងហើយបើយើងមិនស្គាល់គេទេយើងនឹងអាចចាញ់គេដោយប្រការណាមួយអញ្ចឹងសូមអរគុណហើយ អូខេអរគុណទេជួបតែសុខចម្រើនទេណាកម្លាំងពលាំងមកមុនសម្រាប់បានច្រើនតិចទៅដើម្បីសុខភាពល្អដើម្បីឆ្លើយសំណួរថ្ងៃស្អែកហើយសូមប្រកាសជាទូទៅញាតិញោមពិតបរិស័ទទាំងអស់ដែលមានបំណងចង់ចូលរួមជាសំណួរចូលមកដល់ភ្លើងញាតិញោមសេសេហើយសេហើយឧទាហរណ៍ថាចង់សួរអំពីសំណួរអ្វីមួយពាក់ព័ន្ធនឹងខ្មែរក្រមលើកលែងដល់បានខ្មែរក្រមមួយទេ ណាស្អែកនឹងកម្មវិធីឆ្លើយសំណួរសត្វម្ដងហើយឆ្លើយសំណួរកម្មវិធីឆ្លើយសំណួរនឹងចម្លើយអឺជួយជំរុញលោកប្រគុណចាស់ទៀតថេនអរគុណចាស់សូមចម្រើនពរបណ្ដឹងចោះយប់ជ្រៅហើយនៅនេះម៉ោង10ហើយចឹងអរគុណច្រើនសូមអរគុណលាសូមចម្រើនពរលាបណ្ដឹងចោះជួបគ្នាថ្ងៃស្អែកបន្ត